សួរប្រិយមិត្តទាំងអស់ដែលកំពុងតាមដានទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់របស់ Facebook Page របស់រាជមន្ត្រីសភាកម្ពុជាមជ្ឈមណ្ឌលបណ្ដុំបណ្ដាលស្រាវជ្រាវនិងនៃរាជមន្ត្រីសភាកម្ពុជាក៏ដូចជា Facebook Page របស់ឯកឧត្តមបណ្ឌិតសភាចាសុកទូចជាទីគោរពនិងជាទីមេត្រីចា៎ការបណ្ដុំបណ្ដាលធនធានមនុស្សគឺជាកੁੰលឹះមួយក្នុងចំណោមកੁੰលឹះដ៏សំខាន់ផ្សេងទៀតក្នុងការអភិវឌ្ឍប្រទេស។ ទន្ទឹមនឹងនេះដែរបំណងប្រាថ្នារបស់យើងគ្រប់គ្នានៅក្នុងពេលបច្ចុប្បន្ននេះគឺការកសាងសង្គមដែលពឹងផ្អែកនៅលើចំណេះដឹងហើយវាគឺជាមូលដ្ឋានបឋមដែលឈានទៅរកការកសាងសង្គមមួយ ដែលពឹងផ្អែកទៅលើសេដ្ឋកិច្ចចា៎ហើយ ក្នុងនោះដែររាជមន្ត្រីសភាកម្ពុជាក៏បានដើរតួយ៉ាងសំខាន់នៅក្នុងការបណ្ដុះបណ្ដាលធនធាន ជាពិសេសគឺផ្អែកទៅលើការបណ្ដុះបណ្ដាលធនធានក្រោយថ្នាក់ឧត្តមសិក្សា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយបើយោងតាមស្ថិតិរបស់ក្រសួងអប់រំយុវជននិងកីឡាចំនួននិស្សិតដែលបន្តការសិក្សានៅក្នុងថ្នាក់ក្រោយឧត្តមសិក្សានៅមានចំនួនតិចតួចនៅឡើយទេដូច្នេះការស្វែងយល់ពីប្រយោជន៍ដែលទទួលបានក៏ដូចជាសារៈប្រយោជន៍ផ្សេងទៀតក្នុងការចូលរួមសិក្សាក៏ដូចជាបន្តការសិក្សាក្នុងថ្នាក់ក្រោយឧត្តមសិក្សាគឺជារឿងចាំបាច់មួយជាពិសេសទៀតគឺតកតងទៅនឹងមុខវិជ្ជា ដែលសិស្សនិស្សិតគាត់សម្រេចចិត្តធ្វើការសិក្សានេះឯងចា៎ ក្នុងការចូលរួមចំណែករំលែកចំណេះដឹងក៏ដូចជាគតិហើយនឹងការពិចារណាផ្សេងផ្សេងរួមជាមួយនឹងការសម្រេចចិត្តដ៏ត្រឹមត្រូវតាក់ទងជាមួយនឹងសារៈប្រយោជន៍នៃការជ្រើសរើសមុខវិជ្ជាប្រកបការងារអាជីវកម្មផ្សេងផ្សេងក៏ដូចជាប្រយោជន៍នៃការសិក្សាជំនាញមួយមួយ របស់និស្សិតដែលគាត់បានសម្រេចចិត្តនេះវាលៀបទាំងនេះដែរនេះខ្ញុំមានកិត្តិយសសូមគោរពអញ្ជើញប្រិយមិត្តទាំងអស់ ទស្សនិកជនសិស្សនិស្សិតទស្សនាកម្មវិធីកិច្ចពិភាក្សាតុកមូលដែលរៀបចំឡើងដោយរាជរដ្ឋសភាកម្ពុជាស្ដីពីសារៈសំខាន់នៃការសិក្សាមុខជំនាញសម្រាប់ថ្នាក់ក្រោយឧត្តមសិក្សានៅរាជរដ្ឋសភាកម្ពុជាហើយកម្មវិធីរបស់យើងនាវេលាព្រឹកនេះក៏មានការផ្ដល់កិត្តិយសអញ្ជើញចូលរួម ដោយលោកបណ្ឌិតជាវាគ្មិនកិត្តិយសចំនួន4រូបដែលសុទ្ធសឹងតែជាប្រធានមុខវិជ្ជានៅក្នុងកម្មវិធីបណ្ដុំបណ្ដាលរបស់យើងចា៎ ចាដោយគណៈពេលនេះដែរដើម្បីកុំឲ្យខាត់ពេលយូរនាងខ្ញុំសូមអនុញ្ញាតគ្រប់អញ្ជើញទស្សនិកជនទាំងអស់ជួបជាមួយនឹងលោកបណ្ឌិតតែម្ដងចាចានេះខ្ញុំសូមគ្រប់ជំរាបសួរលោកបណ្ឌិតចាអឺលោកបណ្ឌិតសុខសប្បាយជាយ៉ាងណាដែរនៅក្នុងស្ថានភាពកូវីដរបស់យើងនេះចាបាទចាអឺសូមសូមសូមសូមបាទម៉ៃបាទជំរាបសួរចាចាចា នៅក្នុងគណៈពេលនេះដែររៀបរដ្ឋសភាកម្ពុជាយើងនឹងបើកវគ្គសិក្សាថ្មីនៅក្នុងខែវិច្ឆិកាខាងមុខនេះហើយចាអឺក្នុងនេះអឺលោកបណ្ឌិត អាចណែនាំខ្លួនជូនដល់ទស្សនិកជនក៏ដូចជាបងប្អូនសិស្សនិស្សិតទាំងអស់ដែលលោកអឺកំពុងតែទស្សនាតាមរយៈការផ្សាយបន្តផ្ទាល់របស់ Facebook Page រៀមរដ្ឋសភាកម្ពុជាមជ្ឈមណ្ឌលបណ្ដុំបណ្ដាលនិងស្រាវជ្រាវក៏ដូចជា Facebook Page របស់អាយដាមរដ្ឋសភាចាសុកទូចអឺ តើអាយដាមធ្វើការនៅទីណាមានឈ្មោះអ្វីហើយតួនាទី ហើយប្រធាន មុខវិជ្ជាអ្វីដែរបង្រៀនមុខវិជ្ជាអ្វីដែរនៅរាជរដ្ឋាភិបាលកម្ពុជាចា៎សូមអនុញ្ញាតអញ្ជើញអាយដាមអឺបណ្ឌិតស្ភាចាមុនចា៎ខានចូលយូរមកជំរាបសួរខ្ញុំបាទឈ្មោះសោមសុមនីខ្ញុំ បច្ចុប្បន្ននេះជានិវត្តជនហើយប៉ុន្តែនៅជាសមាជិកពេញសិទ្ធិនៃរាជរដ្ឋសភាកម្ពុជា ហើយក៏ជាសមាជិកនៃ ក្រមប្រឹក្សាជាតិភាសាខ្មែរបាទហើយក៏នៅក្នុងទីនេះជាប្រធានមុខវិជ្ជាខាងអសរសិល្ប៍វិជ្ជាការរៀនសូត្ររបស់ខ្ញុំគឺខ្ញុំចប់នៅប្រទេសកម្ពុជានៅ គ្រូវិជ្ជាជាន់ខ្ពស់ភ្នំពេញនៅឆ្នាំហ្នឹងហើយចប់ពីកម្ពុជាខ្ញុំទៅចប់នៅគ្រូវិជ្ជាជាន់ខ្ពស់នៅប្រទេសវៀតណាមចាចា ហើយនៅឆ្នាំ1989ខ្ញុំបន្តដើម្បីយកថ្នាក់បណ្ឌិតនៅកាលនោះជាអតីតសហភាពសូវៀតតែពេលចប់គឺ1995ហ្នឹងគឺคล้ายជាសហព័ន្ធរុស្ស៊ីហើយចប់នៅសាកលវិទ្យាល័យជាតិទីក្រុង Leningrad កាលនោះខ្ញុំចូលហើយក្រោយមក គេហៅថា Saint Petersburg បាទនេះចប់ត្រឹមប៉ុណ្ណឹងបាទត្រឹម1995នេះខ្ញុំមានសញ្ញាបត្របណ្ឌិតបាទអរគុណ បាទសូមជម្រាបសួរបាទខ្ញុំបាទឈ្មោះជូចន្ទរី ដែលជាប្រធានផ្នែកមុខវិជ្ជាខាងប្រវត្តិវិទ្យាបាទគឺខ្ញុំក៏ជានិវត្តជនដោយអេដាមមិត្តមនិតវិភាចា30នេះដែរតែបច្ចុប្បន្នជាទីប្រឹក្សានៃរាជមនិតវិភាកម្ពុជា បាទប្រវត្តិនៃការងារនិងការសិក្សារបស់ខ្ញុំគឺខ្ញុំបានទៅសិក្សានៅសហភាពសូវៀតអតីតសហភាពសូវៀត តាំងពីឆ្នាំ1983រហូតដល់89ដោយ បាន ទទួលនៅសញ្ញាបត្រថ្នាក់បញ្ញាបត្រជាន់ខ្ពស់ហើយ ក្រោយមកក៏ខ្ញុំបានចូលមកធ្វើការបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញអស់រយៈពេលជាង10ឆ្នាំហើយក៏បានបដូរការងារមករៀនរដ្ឋាភិបាលកម្ពុជាហើយក៏បានទទួលការសិក្សាបន្ត ផ្នែកប្រវត្តិវិទ្យាហ្នឹងគឺបានទទួលនៅសញ្ញាបត្របណ្ឌិតផ្នែកប្រវត្តិវិទ្យានៅរៀនរដ្ឋាភិបាលកម្ពុជាកន្លងមក ភារកិច្ចការងារនៅរាជរដ្ឋាភិបាលកម្ពុជា ជាអគ្គលេខាធិការរងទទួលបន្ទុកខាងផ្នែកបណ្ដុំបណ្ដាលនិងក្រោយមកជាទទួលបន្ទុកខាងផ្នែករដ្ឋបាលនិងហិរញ្ញកិច្ចហើយក៏ដល់ពេលវេលានឹងចូលនិវត្តន៍ហើយក៏បាន ទទួលការងារបន្តពី ប្រធានរាជរដ្ឋាភិបាលកម្ពុជាក្នុងឋានៈជាទីប្រឹក្សា នៃរាជរដ្ឋាភិបាលកម្ពុជា ហើយក៏បានចូលរួមចំណាយក្នុងការរៀបចំកម្មវិធីនៃការសិក្សាបណ្ដុះបណ្ដាល ថ្នាក់បញ្ញាបត្រជាន់ខ្ពស់បន្តទៅទៀតនៅរាជវិទ្យាកម្ពុជា ជាពិសេសខាងមុខជំនាញប្រវត្តិវិទ្យាបាទសូមអរគុណបាទសូមគោរពប្រិមត្តទូទស្សនិកជនទាំងអស់ថ្ងៃនេះខ្ញុំពីសេរីវត្ត បាន ចូលរួម នៅក្នុងកម្មវិធីបង្ហាញអំពី ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅ ការបណ្ដុះបណ្ដាលថ្នាក់បញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតនៅរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំបាទសូមធ្វើការណែនាំខ្លួនថាខ្ញុំបាទឈ្មោះគីសរីវត្តជាបណ្ឌិតឯកទេសវិទ្យាសាស្ត្រសេដ្ឋកិច្ចបាទខ្ញុំបាទបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅប្រទេសកម្ពុជាបាទហើយនៅកាលនោះនៅជាមហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចហើយក្រោយមកទៀតគឺខ្ញុំបាទបានប្រឡងចូលទៅជាបេក្ខជនរៀនថ្នាក់អនុបណ្ឌិតឬក៏យើងហៅថាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីរៀនចប់ទៅខ្ញុំបានទទួលបានការផ្ដល់នៅ ក្របខ័ណ្ឌជាមន្ត្រីរាជការនិងជាអ្នកស្រាវជ្រាវនៅរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ2004រហូតមកដល់បច្ចុប្បន្នហើយនៅ ក្នុង ឆ្នាំ2010ខ្ញុំបាទបាន ចេញទៅបន្តការសិក្សានៅ សាធារណរដ្ឋកូរ៉េគឺប្រទេសកូរ៉េខាងត្បូង ហើយក៏បានការពារនិខេបប័ណ្ណថ្នាក់បណ្ឌិតបញ្ចប់ដោយជោគជ័យនៅ ក្នុងខែ12ឆ្នាំ2011 ចឹងរហូតមកដល់ពេលនេះគឺរយៈពេល10ឆ្នាំហើយដែលខ្ញុំទទួលសញ្ញាបត្របណ្ឌិតពីប្រទេសកូរ៉េហើយបច្ចុប្បន្ននេះខ្ញុំបាទគឺជាអ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា មានឋានៈតួនាទី មួយទៀតដែរនៅ ក្នុងក្របខ័ណ្ឌរដ្ឋាភិបាលគឺជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជរដ្ឋាភិបាលកម្ពុជាហើយខ្ញុំនៅ ក្នុងវិស័យបណ្ដុះបណ្ដាលនេះគឺខ្ញុំបាន ចូលរួមបណ្ដុះបណ្ដាលជាបណ្ដុះបណ្ដាលថ្នាក់ក្រោយឧត្តមសិក្សានេះ ចាប់តាំងពីឆ្នាំ2004បាទរហូតមកដល់បច្ចុប្បន្ននៅតែគិបបន្តការបដិបដារហូតដល់ពេលនេះគឺខ្ញុំបាទជាប្រធានមុខវិជ្ជាជំនាញគ្រប់គ្រងធុរកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជានិងក៏បានចូលរួមជាមួយនឹងផ្នែកបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងការសិក្សាស្រាវជ្រាវរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរនៅក្នុងការរៀបចំកម្មវិធីសិក្សា បាទទាំងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិតបាទសូមអរគុណ សូមគោរពទស្សនិកជនទាំងអស់ខ្ញុំសូមណែនាំខ្លួនខ្ញុំគឺបណ្ឌិតហធិរោមុខជំនាញឯកទេសខាងគណិតវិទ្យាខ្ញុំបានទៅរៀននៅអតីតសហភាពសូវៀតពីឆ្នាំ1989ហើយបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ហើយនឹងបន្តថ្នាក់បណ្ឌិតរហូតដល់ឆ្នាំ2000បានចប់ត្រឡប់មកស្រុកខ្មែរវិញហើយនៅរៀមរដ្ឋសភា ខ្ញុំធ្វើជាអនុប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាប្រធានគណៈកម្មការបច្ចេកសាស្ត្រគណិតវិទ្យានៃក្រមប្រឹក្សាជាភាសាខ្មែរហើយនឹងជាប្រធានមុខវិជ្ជាគណិតវិទ្យាហើយការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងគណិតវិទ្យាហើយនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ខាង ថ្នាក់បណ្ឌិតខាងគណិតវិទ្យានឹងគឺខ្ញុំបានធ្វើតាំងពីឆ្នាំ2001និងរហូតមកដល់សពថ្ងៃបាទសូមអរគុណចាចាសូមចាសូមគោរពថ្លែងអំណរគុណអឺអាយដាមដិតសភាចាអាយដាមបណ្ឌិត លោកបណ្ឌិតដែលលោកទាំង4រូបសុទ្ធតែជាប្រធានអឺ មុខវិជ្ជាជំនាញដែលកំពុងតែបណ្ដុះបណ្ដាលនៅក្នុងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាចា៎ឥឡូវនេះនាងខ្ញុំសូមអនុញ្ញាតឈានចូលទៅដល់សំណួរមួយចំនួន ដែលនាងខ្ញុំចង់ឲ្យលោកអាយដាមបណ្ឌិតក៏ដូចជាលោកបណ្ឌិតបង្ហាញជូនទៅដល់ប្រិយមិត្តមិត្តអ្នកស្ដាប់របស់យើងសិស្សនិស្សិតឲ្យលោក បានជ្រាបថាមុខវិជ្ជាមួយមួយដូចជាបានបង្ហាញអំបញ្ញមិញនេះអញ្ចឹងយើងមានមុខវិជ្ជា ផ្នែកគណិតវិទ្យាផ្នែកអក្សរសិល្ប៍ហើយផ្នែកប្រវត្តិវិទ្យាក៏ដូចជាផ្នែកគ្រប់គ្រងធុរកិច្ច ចឹងយើងចង់ដឹងថាការរៀនមុខវិជ្ជាមួយមួយហ្នឹងវាមានផ្ដល់ផលប្រយោជន៍អីខ្លះហើយពេលដែលគាត់រៀនចប់ទៅហ្នឹងគាត់អាចប្រកបការងារអីបានខ្លះពីព្រោះនិស្សិតមួយចំនួនហ្នឹងគាត់នៅ លក្ខណៈថាររកោលអត់ឃើញថាមិនដឹងតែរៀនអីហើយរៀនទៅនឹងវាមិនដឹងប្រយោជន៍បានមកធ្វើអីទៀតចាអញ្ចឹងនេះខ្ញុំសូមបកគលសំណួរហើយជូនទៅអាដាមដិតជូចន្ទរីមុនចាព្រោះចង់ ចង់ទៅអត់ទេចង់ទៅខាងប្រវត្តិសាស្ត្រមុនមុនមុនទៅហីលោកលោកបណ្ឌិតចាអាដាមបណ្ឌិតចាសុំខាងសុំខាងប្រវត្តិវិទ្យាមុនទៅចឹងព្រោះព្រោះចង់និយាយថាចេះអាដាមបណ្ឌិតថារឿងប្រវត្តិវិទ្យានេះយើងនិយាយទៅថាស្រុកទេសមួយប្រវត្តិសាស្ត្រនោះសំខាន់ណាប៉ុន្តែมันប្រកាសថា សិស្សនិស្សិតហ្នឹងគាត់ចង់រៀនចង់និយាយថាអញ្ចឹងហើយដល់ពេលអញ្ចឹងទៅអឺសុំអាដាមដិតជួយបង្ហាញថាឥឡូវបើរៀនទៅវាប្រយោជន៍មិនម៉េចរួចទៅចេញទៅហ្នឹងធ្វើការងារអីបានខ្លះ ប្រកបការងារអីបានខ្លះចាសូមជើញអាដាមបាទសូមអរគុណអឺតកតងទៅនឹង មុខវិជ្ជា ប្រវត្តិវិទ្យាយើងដឹងប្រវត្តិវិទ្យាគឺជា មុខវិជ្ជាមួយនៅក្នុង ផ្នែកវិទ្យាសាស្ត្រសង្គមក៏ដូចជា មុខវិជ្ជាផ្សេងផ្សេងទៀតពាក្យថាប្រវត្តិវិទ្យាគឺការសិក្សាតកតងទៅនឹងព្រឹត្តិការណ៍រឿងរ៉ាវអ្វីដែលកើតមានឡើងនៅក្នុងសង្គមរបស់ប្រទេសជាតិនីមួយៗ ណាបាទអញ្ចឹងការយល់ដឹងស្ដីពីប្រវត្តិវិទ្យាគឺជាកញ្ចក់ឆ្លុះបញ្ចាំងមួយណាអំពីរឿងរ៉ាវអតីតកាលនិងបង្ហាញមកបច្ចុប្បន្នក៏ដូចជាសម្រាប់ត្រៀមទៅអនាគតថាយើងគួរដើរយ៉ាងម៉េចយើងគួរធ្វើយ៉ាងម៉េចរៀបចំប្រទេសយ៉ាងម៉េចណាអឺតាក់ទងទៅនឹងថាព្រឹត្តិការណ៍កន្លងមកអ្វីដែលកើតមាន នៅក្នុងសង្គមរឿងល្អរឿងអាក្រក់តើ បញ្ហាវាកើតមានបណ្ដាលមកពីអ្វីណាបាទឧទាហរណ៍ការចេះចាំដឹងនៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏ច្បាស់លាស់តាក់ទងទៅនឹងបញ្ហាប្រទេសជាតិឧទាហរណ៍ដូចជារឿងរ៉ាវកន្លងមកតាក់ទងទៅនឹងប្រាសាទព្រះវិហារខ្មែរកាលណាយើងមិនបានដឹងច្បាស់អំពីប្រវត្តិសាស្ត្រខ្លួនឯងដូច្នេះយើងពិបាកនឹងហៅថាតតាំងទៀមទាជាមួយគេថាតាអធិបតេយ្យទឹកដីជាតិ របស់កម្ពុជាយើងកន្លែងណា ត្រឹមណានេះបើសិនជាយើងពុំមានមូលដ្ឋាន ច្បាស់លាស់អំពីប្រវត្តិសាស្ត្រទេដូច្នេះយើងអាចថានឹងពិបាកបាទសូមអរចុះអាយដាមគិតថានិស្សិត ដែលរៀនចប់មុខវិជ្ជានឹងហើយគាត់អាចមានឱកាសនឹងប្រកបការងារអីបានខ្លះដែរអាយដាមតើទៅនឹងមុខវិជ្ជា ប្រវត្តិសាស្ត្រនេះបើយើងមើលឃើញវាសំខាន់ណាស់សំខាន់ត្រឹងចំណេះដឹង ជាមូលដ្ឋាន ច្បាស់លាស់ហើយអ្វីដែលសំខាន់បច្ចុប្បន្នគឺអ្នកបង្រៀនតែម្ដង ចឹងការបង្រៀនប្រវត្តិសាស្ត្រច្បាស់លាស់យល់ដឹងច្បាស់លាស់អំពីអតីតកាលដើម្បីការពារនៅអត្ថប្រយោជន៍ជាតិរបស់យើងមិនមែនបានន័យថាយើងរៀនដឹង ចេះប្រវត្តិសាស្ត្រហើយយើងមានកំហឹងហើយយើង ទៅតតាំងទៀមទានេះទៀមទានោះមកវិញអត់ទេគឺយើងអ្វីដែលកើតមានកន្លងមកចឹងយើងរក្សាការពារឲ្យបាននៅអ្វីដែលយើង មានដូចជាសពថ្ងៃនេះដើម្បីកុំឲ្យ ជន់ដានឬកុំឲ្យមានអ្វីកើតឡើងតទៅទៀតហើយសំខាន់ណាអឺទីទៀតនោះគឺអ្នកដែលទទួលដឹងនឹងចំណេះដឹងវត្តសាស្ត្រតេតទៅនឹងការបង្រៀននេះតែម្ដង ពីព្រោះថាការអភិវឌ្ឍនិងការរីកចម្រើននៃសង្គមជាតិយើង គឺត្រូវការកម្រិតនៃចំណេះដឹងចេះតែកើនឡើងណាអញ្ចឹងការ ចេះដឹងរបស់យើងក្នុង កម្រិតណាមួយ ត្រូវមានការបញ្ជាក់អញ្ចឹងបញ្ជាក់នោះគឺអីគឺបញ្ជាក់តាមរយៈការសិក្សារៀនសូត្រគឺ ការផ្ដល់អ្វីដែលការបញ្ជាក់ដូចជាសញ្ញាបត្រអីជាដើមណាដោយសារកម្រិតនៃការបង្រៀនរបស់យើង ចេះតែតម្រូវការ ពីមុនយើងត្រឹមតែបរិញ្ញាបត្រយើងបង្រៀនបរិញ្ញាបត្របានណាព្រោះយើងខ្វះធនធានមនុស្សតែឥឡូវនេះគឺថាយើងសង្គមជាតិនីមួយដែលកាន់តែមានការអភិវឌ្ឍកាន់តែមានការរីកចម្រើនដូច្នេះអាកម្រិតនៃសញ្ញាបត្ររបស់យើងក៏ចេះតែត្រូវការទៅតាមនឹងដែរបាទ ចាសូមគ្រប់ថ្លែងអរគុណចាចំពោះចម្លើយដល់ក្បោះក្បាយអញ្ចឹងសង្ឃឹមថាសិស្សនិស្សិតទាំងអស់លោកបានសិក្សាស្វែងយល់ព្រោះព្រោះពេលខ្លះពេលដែលយើងរៀន យើងគិតរឿងលុយកាក់ច្រើនប៉ុន្តែក្រៅពីលុយកាក់វាមានចំណេះដឹងអីមួយដែលជាគោលជាមូលដ្ឋានគ្រឹះសម្រាប់យើងដែលជាជនជាតិរបស់ប្រទេសខ្លួនឯងហ្នឹងមានន័យថាព្យាយាមស្គាល់អត្តសញ្ញាណខ្លួនឯងស្គាល់កំណើតដំណើរដើមតោងផ្សេងផ្សេងចាសំណួរដដែលនឹងដែរនេះខ្ញុំសូម ជូនទៅឯកឧត្តមដិតសុភាចាសោមសុមនីពីព្រោះឯកឧត្តមជាប្រធានមុខវិជ្ជាអសរសិល្ប៍អញ្ចឹងនៅក្នុងហ្នឹងយើងឃើញអសរសិល្ប៍ហ្នឹងក៏មាននិស្សិតរៀនច្រើនដែរប៉ុន្តែបើសម្រាប់អៃដាមគិតថាមុខវិជ្ជាអសរសិល្ប៍ហ្នឹងផ្ដល់អត្ថប្រយោជន៍យ៉ាងណាខ្លះដែរចំពោះសិស្សនិស្សិត ដែលគាត់មករៀនមុខវិជ្ជាហ្នឹងហើយគាត់អាចយកទៅប្រើប្រាស់អីខ្លះនៅក្នុងជីវិតទាំងជីវិតការងារជីវិតប្រចាំថ្ងៃរបស់គាត់ចា៎សូមគ្រប់ជើងអៃដាមចា៎ សូមអរគុណចំពោះសំណួរនេះវាតកតងទៅនឹងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់និស្សិតដែលលោកបានជួយមករៀននឹងយើងបើសួរថាតើគាត់មានចប់គាត់ទៅធ្វើអីអានេះគឺប្រមាថឆ្លើយបាទចា៎តែដែលភាកច្រើនកន្លងមកហ្នឹងគឺ អ្នកដែលមករៀននៅក្នុង មុខវិជ្ជាសរសិលនេះមួយចំនួនគាត់ជាសាស្ត្រាចារ្យខាងអសរសិលរួចទៅហើយហើយមួយចំនួនគាត់មានជំនាញខាងតែងនិពន្ធជា អ្នកនិពន្ធ ចឹងការដែលគាត់មកសិក្សានេះមកជាប្រយោជន៍ជាបុគ្គលរបស់គាត់គឺដូចឯកឧត្តមជូចន្ទរីលោកមានប្រសាសន៍មិញចឹងគឺដើម្បីអភិវឌ្ឍនៅកម្រិតចេះដឹងរបស់គាត់ពួកគាត់ត្រូវធ្វើគ្រូហើយពួកគាត់នៅតែតណែលអាហ្នឹងគឺវាអត់ស្របនឹងអានេះសំណុំពរនៃការអភិវឌ្ឍប្រទេសជាតិទេអញ្ចឹងយើងជាគ្រូត្រូវតែអភិវឌ្ឍខ្លួនឯងពីបរិញ្ញាបត្រមកបរិញ្ញាបត្រចុងខ្ពស់មក ថ្នាក់បណ្ឌិតទៅយើងអាចនឹងមានចំណេះដឹងទូលំទូលាយទៅផ្សព្វផ្សាយទៅដល់សិស្សបន្តអានេះជាជាចំណុចមួយដែលតកតងទៅនឹងគេហៅថាប្រយោជន៍ផ្ទាល់ខ្លួនរបស់ និស្សិតដែលលោកបានអញ្ជើញមករៀនហើយគាត់ជាអ្នកនិពន្ធគាត់មករៀនថែមអញ្ចឹងទៅគាត់អាចយល់ដឹងច្រើនអំពីទ្រឹស្ដីតែនិពន្ធហ្នឹងគាត់សរសេរកាន់តែល្អបាទនេះប្រយោជន៍ផ្ទាល់ខ្លួនគឺគាត់អានបានអភិវឌ្ឍខ្លួនឯងតែនៅក្នុងវិស័យអសរសិល្ប៍នេះមើ គាត់មិនគិតអំពីថាខ្លួនឯងទេគាត់គិតអំពីប្រយោជន៍ប្រទេសជាតិខ្ញុំមើលទៅឃើញវាមាន3ដែលសំខាន់ព្រោះពីថាអសរសិលនេះទោះបីអសរសិលអត់អាចផ្ដាច់ចេញពីអសរសាស្ត្រទេអញ្ចឹងអ្នកអសរសិលក៏ជាអ្នកអសរសាស្ត្រដែរហើយយើងតែងតែលើកឡើងហើយអសរសាស្ត្ររលត់ជាតិរលីអញ្ចឹងការដែលគាត់មករៀនបន្ថែម នៅក្នុងវិស័យអសរសិលនេះក៏គាត់បានបន្ថែមនៅកម្រិតយល់ដឹងរបស់គាត់ខាងវិស័យអសរសាស្ត្រដូចជាយើងកើន មានអ្នកអសរសាស្ត្រហ្នឹងវាកាន់តែច្រើននៅប្រទេសជាតិហ្នឹងក៏វាកាន់តែច្បាស់លាស់ខាងវិស័យអសរសាស្ត្រទី2នៅខាងអសរសាស្ត្រនេះឬក៏អសរសិល្ប៍នេះមិនអាចផ្ដាច់ចេញពីប្រវត្តិសាស្ត្រទេហើយក៏មិនអាចផ្ដាច់ចេញពីភូមិសាស្ត្រដែរហ្នឹងទី2ដែលខ្ញុំចង់ជម្រាបថាជាប្រយោជន៍ណារួមរបស់ប្រទេសជាតិហេតុបានថាអសរសិល្ប៍មិនអាចផ្ដាច់ចេញពីប្រវត្តិសាស្ត្រព្រោះប្រវត្តិសាស្ត្រនេះជាប្រភពនៃនិមិត្តកម្មអសរសិល្ប៍បើអ្នកនិពន្ធអត់ចេះប្រវត្តិសាស្ត្រ ស្នាដៃគាត់ក៏វាអត់ទូលំទូលាយដែរហើយភូមិសាស្ត្រក៏ជាប្រភពសំខាន់នៃនិមិត្តកម្មសរសិលហើយបើគាត់អត់ចេះអត់ស្គាល់នៅភូមិសាស្ត្រប្រទេសជាតិខ្លួនក៏សេចក្តីតែងនិពន្ធរបស់គាត់ក៏វាអត់ទូលំទូលាយដែរអញ្ចឹងគាត់ថែមណាពីលើការដែលគាត់អាចពង្រឹង វិស័យអសរសាស្ត្រណាគាត់អាចនឹងមានគេថាចំណេះដឹងមួយផ្សព្វផ្សាយទៅដល់និស្សិតដែលគាត់បង្រៀនបន្តឬផ្សព្វផ្សាយទៅដល់អ្នកអាន ដែលអានសិភៅរបស់គាត់ហ្នឹង អំពីស្អីដែលថាជាតិរបស់ខ្លួនឯងដោយលោកគ្រូមនិត ជូច័ន្ទរីលោកមានប្រសាពីប្រវត្តិសាស្ត្រអញ្ចឹងណាមិនមើលអសរសិល្ប៍ទៅចេះតែអសរសិល្ប៍ទេចេះប្រវត្តិសាស្ត្រអញ្ចឹងស្គាល់ពីប្រវត្តិខ្លួនឯងស្គាល់ពីអត្តសញ្ញាណខ្លួនឯងហើយពិសេសទៅទៀតរឿងភូមិសាស្ត្រហ្នឹងគឺឲ្យស្គាល់ប្រទេសជាតិខ្លួនឯងចឹងឧទាហរណ៍ដូចជាបទចម្រៀងរបស់លោកតាស៊ិនស៊ីសមុទ្រអីចឹងដែលវាផ្ដោតលើអានេះប្រទេសជាតិណាមានបៃលិន មានបាត់ដំបងមានសៀមរាបមានអីហ្នឹងវាឆ្លោះម្ចាំងលក្ខណៈជាតិ អញ្ចឹងវាអត់សាមអត់រលាបទេអញ្ចឹងវាបូកចូលគ្នាវាលើកតម្លៃអសរសាស្ត្រនៅតណែនឹងបាទហើយដែលរឿងមួយទៀតដែលខ្ញុំនឹកឃើញពាក្យថាអសរសិល្ប៍អត់អាចផ្ដាច់ចេញពីសិល្បៈទេកាលណាគេនិយាយពីអសរសិល្ប៍សិល្បៈនៅក្នុងអសរសិល្ប៍វាមានស្អីដែលតកតនឹងសិល្បៈគឺកំណាព្យគឺចម្រៀងគឺរឿងល្ខោនរឿងកុនជាងការដែលចេះដឹងច្រើនអំពីអសរសិល្ប៍ មិនមែនត្រឹមតែលើកស្ទួយអសរសាស្ត្រមិនមែនត្រឹមតែបង្ហាញប្រវត្តិសាស្ត្រជាអត្តសញ្ញាណរបស់ខ្លួនមិនមែនត្រឹមតែបង្ហាញអានិភូមិសាស្ត្រដែលជាលក្ខណៈជាតិក៏វាថែមទាំងជួយឲ្យមានការរីកចម្រើនខាងសិល្បៈដែលជាវប្បធម៌មួយដែរអញ្ចឹងបូកទៅទាំងអសរសាស្ត្រទាំងវប្បធម៌បើរលត់ជាតិរលាយអញ្ចឹងមករៀននេះគឺយើងជំរុញគាត់ពង្រឹងគាត់ឲ្យកាន់តែខ្លាំងណាខាងការយល់ដឹងទាំងអស់ហ្នឹងបាទអរគុណប៉ុណ្ណឹងទេ ចាចាសូមថ្លែងអំណរគុណអាដាមដិតសុភាចាអឺចង់និយាយថាចម្លើយខ្លឹមអញ្ចឹងមានន័យថាសិស្សនិស្សិតលោកដែលបានសិក្សាស្វែងយល់ចាប់យកជំនាញអាមុខវិជ្ជាអសរសិល្ប៍នេះ លោក បានដឹងហើយមានន័យថាទី1លោកគឺជាគ្រូបង្រៀនខ្លួនឯងអញ្ចឹងដើម្បីធ្វើបច្ចុប្បន្នភាពចំណេះដឹងធ្វើឲ្យការរីកចម្រើនចំណេះដឹងរបស់ខ្លួនឯងហ្នឹងកាន់តែប្រសើរចែករំលែកទៅដល់សិស្សនិស្សិតបន្តចំនួនក្រោយទៀតលោកត្រូវមកបន្តការសិក្សា មួយទៀតគឺយើង លើកតម្កើងអសរសាស្ត្រជាតិខ្លួនអសរសាស្ត្រអសរសិលអសរសិលប្រវត្តិសាស្ត្រអសរសិលបូកជាមួយនឹងសិល្បៈអញ្ចឹងនៅក្នុងហ្នឹង គឺមាន3 3ចំណែកដែលសំខាន់សំខាន់ចាអឹមជាបន្តទៀតនេះខ្ញុំសូមអនុញ្ញាតគុលសំណួរដដែលជូនដល់លោកបណ្ឌិតហធិរោលោកគឺជា ប្រធាន មុខវិជ្ជាជំនាញគណិតវិទ្យាចា តើការរៀនគណិតវិទ្យាហ្នឹងធម្មតាយើងគ្រប់គ្នាគិតទៅជំនាញគណិតវិទ្យាហ្នឹងពិបាករៀនណាអាយដល់លោកបណ្ឌិតចាពិបាករៀនសូម្បីតែខ្ញុំក៏គិតថាពិបាករៀនដែរពិតជាពិបាករៀនមែនណាប៉ុន្តែយ៉ាងណាក៏ដោយយើងឃើញថាជំនាញគណិតវិទ្យាហ្នឹងក៏មានប្រយោជន៍តែចំពោះលោកមនិតគិតថាវាមានប្រយោជន៍អីខ្លះសម្រាប់ទាំងទៅលើជំនាញវិជ្ជាជីវៈរបស់ខ្លួនឯងក៏ដូចជាជំនាញរស់នៅប្រចាំថ្ងៃហើយបើសិនជាសិស្សនិស្សិតគាត់ចាប់ជំនាញហ្នឹងទៅ ការប្រកបអាជីវកម្មការប្រកបការងាររបស់គាត់ហ្នឹងតើគាត់មានជំរឹះអាច មានជំរឹះច្រើនអាចមានយើងមិនគិតតែតែរឿងហៅហៅដូចថាប្រាក់ចំណូលទេវាអាចថាចេញជាស្អីផ្សេងទៀតដែលជាលក្ខណៈរូបិយហើយបំរើទៅដល់ផលប្រយោជន៍នៃការរស់នៅរបស់ពួកគាត់ចាសូមគ្រប់ចេញលោកបណ្ឌិតបាទបាទបាទអឺដូចជាអឺបាននិយាយមិញអញ្ចឹងគឺថាគណិតវិទ្យាវាពិបាករៀនមែនហើយមិនមែនគ្រប់គ្នាអាចមករៀនខាងគណិតវិទ្យាទេណា វាទាមទារឲ្យមានការបណ្ដុះបណ្ដាលការរៀនគណិតវិទ្យានឹងបានត្រឹមត្រូវតាំងពីថ្នាក់ក្រោមមកណាគឺត្រូវមានមូលដ្ឋានគ្រឹះខាងគណិតវិទ្យានឹងឲ្យមាំទាំណាបានអាចបន្តមកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មកថ្នាក់បណ្ឌិតនេះបានណាហើយអ្នកដែលមករៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឬក៏ថ្នាក់បណ្ឌិតខាងគណិតវិទ្យានេះភាគច្រើនសិតតែជាគ្រូគណិតទេណាគឺគេមកអាប់ក្រេតមក បង្កើនចំណេះដឹងខាងគណិតវិទ្យានឹងដើម្បីជាប្រយោជន៍ទៅបង្រៀនទៅបង្រៀនឲ្យបានល្អហើយមានចំណេះដឹងកាន់តែខ្ពង់ខ្ពស់បន្ថែមទៀតណាហើយបើបើគឺយើងទាំងអស់គ្នាច្រើនតែគិតខុសថារៀនដើម្បីរលុយខ្ញុំមិនមែន បង្រៀនដើម្បីឲ្យទៅរលុយទេខ្ញុំបង្រៀនបង្រៀនឲ្យស្រាវជ្រាវ អំពីគណិតវិទ្យាអំពីវិទ្យាសាស្ត្រដូច្នេះអញ្ចឹងការស្រាវជ្រាវវិទ្យាសាស្ត្រមិនមែនតាក់ទងទៅនឹងការរលួយទេវាខុសគ្នាហើយជួនកាលនៅកិច្ចការស្រាវជ្រាវវិទ្យាសាស្ត្រហ្នឹងស្រាវជ្រាវរកឃើញរូបមន្តអរូបីមួយដែលมันមានយកទៅប្រើអីនៅក្នុងជីវភាពយើងជាក់ស្ដែងនេះប៉ុន្តែវាមានអត្ថប្រយោជន៍នៅក្នុងវិទ្យាសាស្ត្រហើយអ្នកស្រាវជ្រាវខ្លះឧបមាថា ស្រាវជ្រាវកណនីកន្លងតារាវិថីហោះទៅប្រភពព្រះអង្គារនៅអានឹងបើទៅធ្វើការឲ្យអង្គការ NASA ប្រាក់ខែរាប់ម៉ឺនដុល្លារនៅបើ NASA គេត្រូវការណាប៉ុន្តែបើនៅស្រុកខ្មែរមាន NASA ណាអត់មានណាត្រូវការផងហើយបើចេះតែមួយមុខហ្នឹងមិនដាច់ពោះងាប់ហើយណាអត់អត់មានការងារធ្វើទេណាអត់មានការងារធ្វើទេតែបើខ្ញុំនិយាយថាអ្នកដែលបកកែគណិតវិទ្យាអ្នកដែលបកកែគណិតវិទ្យានឹង ច្រើនតែមានចំណងចំណូលចិត្តខាងបច្ចេកវិទ្យាខាងមេកានិកខាងវិទ្យាសាស្ត្រនឹងដូចជាអ្នកបកកែគណិតវិទ្យាអ្នករៀនគណិតវិទ្យាបកកែអាចបំបែកវិទ្យាគុណ1ជា10 1ជា20ចឹងទៅអ្នកខ្លះបែកទៅសរសេរ software ឲ្យធនាគារឲ្យក្រុមហ៊ុនធនាគារឲ្យក្រុមហ៊ុនផ្សេងផ្សេងហ្នឹងក៏ប្រាក់ខែរាប់ម៉ឺនដុល្លារដែរគេបែកខ្លួនគេគេបែកដោយខ្លួនគេអ្នកខ្លះបែកទៅប្រើ YouTube ទៅរកលុយតាម YouTube ក៏បានរាប់ម៉ឺនដុល្លារដែរហើយអ្នកខ្លះទៅប្រកែខាង search search engine search engine ចឹងទៅ search រកតាមអ៊ីនធឺណិតទៅណាដូចថាទិញទំនិញពីស្រុកចិនណា search រកទំនិញហ្នឹងទៅដល់រោងចក្រអ្នកដែលអាចទិញបានក្នុងតម្លៃមួយថោកអញ្ចឹងបើទិញបានតម្លៃមួយថោកយកមកលក់ថោកលក់ឲ្យដាច់បានចំណេញមានព្រៀបលើអ្នកអត់ចេះ search មានព្រៀបលើគេអាហ្នឹងគឺថា ហើយបើសភៅក្នុងសភៅមួយណាសភៅខ្ញុំធ្លាប់អានសភៅ Mathematics for Life នៅក្នុងសភៅហ្នឹងគេសរសេរថាអ្នកដែលបកកាយគណិតវិទ្យានឹងមានគ្រោះថ្នាក់ចរាចរណ៍តិចជាងអ្នកដែលខ្សោយគណិតវិទ្យាណាអានឹងហេតុអីបានអញ្ចឹងណាដោយសារថាអ្នកដែលបកកាយគណិតវិទ្យានឹងអាចស្មានចម្ងាយនឹងត្រូវណាចង់វ៉ាឡានមួយគេត្រូវស្មានចម្ងាយនឹងថាអាចវ៉ាដាច់ឬមិនដាច់ ចឹងស្មានត្រូវនៅវាដាច់ទៅផុតទៅវាអត់មានគ្រោះថ្នាក់អីទេណាប៉ុន្តែអ្នកដែលខ្សោយស្មានអានឹងអត់ត្រូវណាស្មានចង្កាយនឹងអត់ត្រូវវាទៅបានពាក់កណ្ដាលឡានមកទល់មុខក៏បុកគ្នាផាំងទៅណាចឹងវាគ្រោះថ្នាក់វាអាចកើតឡើងដោយសារអញ្ចឹងដែរណាហើយគណិតវិទ្យាមិនមែនតែយកទៅប្រើដោយផ្ទាល់ចឹងទេណាក្នុងករណីខ្លះណាគឺយកគណិតវិទ្យានឹងយកទៅប្រើដោយប្រយោលនៅដូចជា ខាងពេទ្យណាខាងពេទ្យមុននឹងប្រឡងចូលរៀន មុននឹងចូលរៀនពេទ្យគេឲ្យប្រឡងគណិតវិទ្យានឹងសិនណាតោះតែជាប់តោះតែជាប់ខាងគណិតវិទ្យានឹងហើយបានអាចចូលរៀនពេទ្យបានអញ្ចឹងគណិតវិទ្យានៅក្នុងវិស័យសុខាភិបាលហ្នឹងមានយកទៅប្រើដោយផ្ទាល់យកទៅប្រើដោយប្រយោលយកទៅប្រើដោយផ្ទាល់ផ្ទាល់ដូចជាម៉ាស៊ីនអេកូអីហ្នឹងណាសិតតែប្រើគណិតវិទ្យាប្រើរូបវិទ្យាហ្នឹងណាម៉ាស៊ីនអេកូសាសហ្នឹងហើយ ម៉ាស៊ីន scan ទំនើបទំនើបអីនៅក្នុងមន្ទីរពេទ្យហ្នឹងសិតតែប្រើវិទ្យាសាស្ត្រគណិតវិទ្យានឹងទាំងអស់ហើយដែលយកទៅប្រើដោយប្រយោលនោះគឺអ្នក ដែលបកែគណិតវិទ្យាភាកច្រើនជាមនុស្សដែលមើងម៉ាត់ម៉ាត់ចត់ ប្រយ័ត្នប្រយែងមិនធ្វើប្រហែសទេព្រោះគណិតវិទ្យាទាញពីមួយបន្ទាត់ទៅមួយបន្ទាត់តែខុសបន្ទាត់លើវាឆ្លងទៅខុសអាបន្ទាត់បន្ទាប់ទៀតហើយនេះវាខុសអញ្ចឹងប្រយ័ត្នប្រយែងហើយភាពប្រយ័ត្នប្រយែងហ្នឹងហើយដែលពេទ្យយកទៅប្រើណា ពេទ្យវះកាត់គេมันអាចទៅភ្លេចកត្រៃនៅក្នុងពោះគេបានទេណាណាហើយពេទ្យឲ្យថ្នាំអ្នកជំងឺมันអាចធ្វើប្រហែសឲ្យថ្នាំច្រឡំទេណាណាឲ្យថ្នាំច្រឡំរេអាសុងថ្នាំអាចនឹងស្លាប់អ្នកជំងឺអញ្ចឹងភាពមើងម៉ាត់ភាពម៉ត់ចត់ដែលអ្នកគណិតអ្នកអ្នកដែលរៀនបកាយគណិតវិទ្យានេះគឺយកទៅប្រើដោយប្រយោលសម្រាប់អឺពេទ្យផ្នែកវិទ្យាសាស្ត្រអញ្ចឹង ខ្ញុំមានតែប៉ុណ្្នឹងណាអំពីអត្ថប្រយោជន៍នៃការសិក្សាគណិតវិទ្យាបាទសូមអរគុណចាសូមថ្លែងអរគុណលោកបណ្ឌិតចាតាមរយៈការផ្ដល់ជាចំណេះដឹងរបស់លោកបណ្ឌិតតកតងនឹងជំនាញគណិតវិទ្យាយើងមុនដំបូងបើសិនជាយើងទាំងរូបខ្ញុំដែរគិតថារៀនគណិតវិទ្យាអត់មានអីក្រៅពីគិតលេខទេតែដល់ពេលតាមប្រសាសន៍របស់អាយដាមការប្រើប្រាស់ហើយនឹងផលប្រយោជន៍ការរៀនគណិតវិទ្យានេះហូរហែតាំងពីករហូតដល់អ ចឹងហាក់ដូចជាគ្រប់មុខវិជ្ជាទាំងអស់ឬក៏គ្រប់ជំនាញភាគច្រើនប្រើប្រាស់គណិតវិទ្យាអមជាមួយនឹងជំនាញគោលរបស់ខ្លួនចាយើងនៅតែចង់ដឹងដដែលទេរឿងផលប្រយោជន៍ព្រោះយើងនៅសល់ជំនាញមួយផ្សេងទៀតគឺជំនាញគ្រប់គ្រងធុរកិច្ចតែពេលណានិយាយរឿងធុរកិច្ចនិយាយរឿងសេដ្ឋកិច្ចក្នុងការគិតរបស់យើង គឺច្បាស់គិតរឿងលុយទៀតដែរ ចាគិតរឿងលុយទៀតដែរអញ្ចឹងមិនដឹងថាជំនាញហ្នឹងវាគិតតែរឿងលុយតែមួយមុខទេឬក៏មិនឬក៏គិតរឿងអីផ្សេងទៀតទាល់តែស្ដាប់ចម្លើយនឹងការបកស្រាយរបស់លោកបណ្ឌិតគីសរីវត្តដែលលោកជាប្រធានមុខជំនាញផ្នែកគ្រប់គ្រងធុរកិច្ចតែម្ដងសូមក្រុមជើញលោកបណ្ឌិតចាបាទសូមជម្រាបសួរជាថ្មីម្ដងទៀតខ្ញុំសូមដកម៉ាស់ចេញទឹកចាស់បាទដើម្បីឲ្យឃើញសម្រាប់យ៉ាងស្អាតបន្តិចព្រោះកាលណាយើងនិយាយពីធុរកិច្ចវាត្រូវការ business អត្ថាឲ្យវាហឺហា បាទអញ្ចឹងក្នុងន័យនេះខ្ញុំសូមជម្រាបជូនប្រិមិត្តនិងសាធារណជនមេត្តាជ្រាបថាអ្វីដែលឯកឧត្តមរដ្ឋសភាចារឯកឧត្តមដិតលោកដិតបានលើកអំពីមុខវិជ្ជាប្រវត្តិសាស្ត្រមុខវិជ្ជាអសរសិល្ប៍មុខវិជ្ជាគណិតវិទ្យាសត្វតាជាមុខវិជ្ជាគោលហើយអ្វីដែលវាគ្មិនខាងដើមបានបង្ហាញហ្នឹងគឺជាមូលដ្ឋានគ្រឹះនៃចំណេះដឹងនិងផ្ដល់ចំណេះដឹងនេះទៅសាស្ត្រាចារ្យដែលទៅបង្រៀនបន្តនៅថ្នាក់វិទ្យាល័យបាទ និងថ្នាក់ឧត្តមសិក្សាបន្តទៀតអញ្ចឹងខ្ញុំសូមទាញចំណាប់អារម្មណ៍ចេះវិញថានៅវិស័យ business គេត្រូវការប្រើប្រាស់កម្លាំងពលកម្មហើយបច្ចុប្បន្នកម្លាំងពលកម្មយើងកំពុងតែឈឺក្បាលជាមួយនឹងសិលធម៌នៅក្នុងការបំពេញការងារអញ្ចឹងសិលធម៌នៃការបំពេញការងារត្រូវការអីគឺត្រូវការខាងអសរសិល្ប៍ណែនាំឆ្លុះបញ្ចាំងពីសង្គមសង្គមយ៉ាងម៉េចខ្លះទី2 ត្រូវមើលថាតើភាពជោគជ័យនៃអាជីវកម្មមួយកើតឡើងយ៉ាងម៉េចវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោកទាញឲ្យអាជីវកម្មដួលមិនខ្លះហើយក្រុមហ៊ុននឹងគាត់ត្រូវធ្វើការស្រោចស្រង់អាជីវកម្មរបស់គាត់ដោយរបៀបណាយើងទៅមើលប្រវត្តិសាស្ត្របាទជាមួយនឹងការកណនីប្រាក់ចំណេញតើយើងគួរដាក់លុយយើង1ដុល្លារទៅ1រៀលទៅឲ្យចេញមកវិញប្រមាណរៀលគឺត្រូវការប្រើប្រាស់វិទ្យាសាស្ត្រគណិតវិទ្យាអញ្ចឹងអ្វីដែលលោកដិតអៃដាមដិត ស្ភាចាយដើមដិតបានលើកបង្ហាញនៅទីនេះគឺសុទ្ធតែមានសារៈសំខាន់សម្រាប់យកទៅប្រើលើគ្រប់វិស័យហើយប្រវត្តិសាស្ត្រនេះគឺ សំខាន់ជាងគេ ដែលអាចជួយឲ្យយើងវិភាគអំពីព្រឹត្តិការណ៍កន្លងមកឧទាហរណ៍ថាវិបត្តិនៅឆ្នាំ1997គឺជាវិបត្តិហេរ៉ាញ់វត្ថុនៅអាស៊ីដែលខ្វះទុនបំរុងចឹងក្រោយពីវិបត្តិនេះប្រទេសទាំងអស់ធានាគារពាណិជ្ជទាំងអស់ដែលជាអាជីវកម្មនៅលើផ្នែក business គាត់ត្រូវមើលថាតើប្រវត្តិកន្លងមក វិបត្តិដោយសារអីអញ្ចឹងដើម្បីជៀសវាងវិបត្តិគាត់ត្រូវធ្វើម៉េចខ្លះវិបត្តិហេរ៉ានវិធុនៅអាមេរិកឆ្នាំ2008ទាញមកវិបត្តិសកលលោកឆ្នាំ2009ពេលដែលវិបត្តិសកលលោកឆ្នាំ2009កើតមានឡើងសេដ្ឋកិច្ចធ្លាក់ចុះតើអាជីវកម្មទាំងអស់ត្រូវដោះស្រាយវិបត្តិរបស់ខ្លួនដោយរបៀបណាដើម្បីជំរុញឲ្យមានកំណើនការលក់ត្រឡប់មកវិញហើយឥឡូវនេះវិបត្តិឆ្នាំ2010 2020នេះនិង21ដែលជាវិបត្តិ Covid នេះថាតើអាជីវកម្មត្រូវបត់បែនភាព ភាពវៃឆ្លាតរបស់ខ្លួនបែបណាដើម្បីជំរុញឲ្យមាន ការលក់កើនឡើងមកវិញអាជីវកម្មដំណើរការទៅប្រសើរឡើងវិញអញ្ចឹងកត្តាទាំងអស់នេះសុទ្ធតែជាកត្តាដែលយើងមើលលើប្រវត្តិសាស្ត្រមើលទៅលើសង្គមមើលទៅលើគណិតវិទ្យាអញ្ចឹងខ្ញុំសូមត្រឡប់មកវិស័យពាណិជ្ជកម្មវិញម្ដងការគ្រប់គ្រងធុរកិច្ចយើងយើងឃើញថាមាននិស្សិតជាច្រើនណាស់ដែលរៀនខាងគ្រប់គ្រងធុរកិច្ចបាទកាលពី មួយទស្សវត្សមុនបាទគឺមុខវិជ្ជាគ្រប់គ្រងធុរកិច្ចនេះគឺល្បីល្បាញណាស់ដោយសារតែយើងរៀនចប់ទៅគឺទៅជាពហុជំនាញបាទពីព្រោះនិស្សិតដែលរៀនចប់បរិញ្ញាបត្រมันអាចទៅធ្វើប្រធានក្រុមហ៊ុន បានភ្លាម នៅពេលដែលគាត់រៀនចប់ទេអញ្ចឹងគាត់คลายទៅជាបុគ្គលិករៀនខាងគ្រប់គ្រងអ្វីដែលគាត់ចេះគឺមុខវិជ្ជា marketing ក៏គាត់ចេះមុខវិជ្ជាកណន័យក៏គាត់ចេះមុខវិជ្ជាគ្រប់គ្រងធនធានមនុស្សក៏គាត់ចេះអញ្ចឹងគេថាជាមុខវិជ្ជាដែលមានទីផ្សារច្រើន ទីផ្សារការងារច្រើននាំគ្នាសម្រុកទៅរៀនមុខវិជ្ជាហ្នឹងដល់ពេលទៅធ្វើការវាខុសជំនាញអញ្ចឹងយើងត្រឡប់មកមើលវិញថាអ្វីគ្រប់គ្រងធុរកិច្ចទី1គឺបង្រៀនមនុស្សឲ្យคล้ายទៅជាថ្នាក់ដឹកនាំកម្រិត CEO បាទកម្រិត CEO គឺជាថ្នាក់ដឹកនាំមួយដែលប្រើយុទ្ធសាស្ត្រមិនមែនជាថ្នាក់ដឹកនាំមួយទៅទៅអង្គុយធ្វើតាមអ្វីដែលគេដាក់ទិសដៅឲ្យយើងធ្វើទេគឺជាអ្នករៀបចំផែនការអាជីវកម្មអញ្ចឹងកាលណាគាត់រៀបចំយុទ្ធសាស្ត្រមិនបានល្អអាជីវកម្មគាត់ដួលហើយ ដូច្នេះគឺត្រូវការរៀនយុទ្ធសាស្ត្រដើម្បីដណ្ដើមឈ្នះអញ្ចឹងនៅក្នុងអាជីវកម្មមួយពេលដែលដណ្ដើមឈ្នះតើយើងត្រូវមើលអីខ្លះបាទយើងមើលលើសង្គមយើងមើលទៅលើសេដ្ឋកិច្ចយើងទៅមើលទៅលើវប្បធម៌យើងមើលការវិវត្តនៃបច្ចេកវិទ្យាយើងមើលទៅលើ globalization សកលភាពពាណិជ្ជកម្មយើងមើលទៅលើធនធានមនុស្សអញ្ចឹងកត្តាទាំងអស់នេះសុទ្ធតែយើងត្រូវតែយកមកដាក់នៅក្នុងមុខវិជ្ជានៃការគ្រប់គ្រងអាជីវកម្មទី2 អាហ្នឹងយើងមើលបរិយាកាសខាងក្រៅយើងត្រូវមើលបរិយាកាសខាងក្នុងអ្នកដែលនៅខាងក្នុងដែលយើងគ្រប់គ្រងនេះពេលយើងខ្លាយទៅជា CEO យើងខ្លាយទៅជាអ្នកវិនិយោគផ្នែក business តើខាងក្នុងយើងយើងមានភាពរឹងមាំអីខ្លះនៅក្នុងការជំរុញអាជីវកម្មណាអញ្ចឹងការសិក្សាមុខវិជ្ជាឯកទេសខាងគ្រប់គ្រងធុរកិច្ចនេះគឺជួយឲ្យយើងចេះមើលខាងក្នុងថាយើងមានខ្សោយចំណុចអីយើងរឹងមាំផ្នែកអីយើងអាចពង្រីកអាជីវកម្មយើងទៅបែបណាបាន។ អញ្ចឹងមុខវិជ្ជាទាំងអស់សុទ្ធតែធ្វើឲ្យយើងមានការកណនាមានការគិត ការពិចារណាដើម្បីជំរុញឲ្យអាជីវកម្មជោគជ័យបាទមិនមែនជោគជ័យចេះតែថាទេគឺជោគជ័យដោយផ្អែកទៅលើការកណនាជោគជ័យផ្អែកទៅលើ មូលដ្ឋានគតិយុត្តនានាដែលយើង មានព័ត៌មានពីពីសង្គមនិងពីពិភពលោកបាទសូមអរគុណចាសូមថ្លែងអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិតគីសេរីវត្តចាចម្លើយក្បោះក្បាយដែលជាគេថាជាទីបនាំផ្លូវ សម្រាប់សិស្សនិស្សិតដែលគាត់មានបំណងជ្រើសរើសមុខវិជ្ជាគ្រប់គ្រងធុរកិច្ចជា មុខវិជ្ជាសិក្សារបស់ពួកគាត់ចឹងនៅក្នុងនេះតាមរយៈការបកស្រាយរបស់លោកបណ្ឌិតបានបង្ហាញថាគ្រប់មុខវិជ្ជាទាំងអស់សុទ្ធតែមានផលប្រយោជន៍សុទ្ធតែមានផលប្រយោជន៍ដោយផ្ទាល់ដោយមិនផ្ទាល់អឺរកប្រាក់កាសបើយើង គិតថាផ្ទាល់តែទៅរកតែប្រាក់កាសមួយមុខអឺក៏វា វាអាចជាវាចង់និយាយថាវាជា ចំណែកប៉ុន្តែ ទន្ទឹមនឹងនោះការអប់រំផ្នែកសិលធម៌ដោយដែលលោកបណ្ឌិតគីសរីវត្តលោកបានលើកមកមិនអញ្ចឹងមុខវិជ្ជាអសរសិល្ប៍មុខវិជ្ជាប្រវត្តិសាស្ត្រសម្រាប់ជួយគ្រប់គ្រងគ្នាទៅវិញទៅមកទាំងអស់ចា៎អញ្ចឹងនៅ ក្នុងនេះបើសិនជាយើងនិយាយពីគ្រប់មុខជំនាញទាំងអស់យើងឃើញមានការបដិបដាច្រើននៅក្នុងប្រទេសកម្ពុជាយើង យើងឃើញសាលាផ្សេងផ្សេងឬក៏មជ្ឈមណ្ឌលផ្សេងផ្សេងស្កលវិទ្យាល័យផ្សេងផ្សេងក៏មានការបដិបដាដែរនេះអ្វីដែលនាងខ្ញុំជម្រាបជូននេះគឺយើងផ្ដោតតែទៅលើការបណ្ដុះបណ្ដាលក្រោយថ្នាក់ឧត្តមសិក្សាទេចាសូមជម្រាបជូនយើងមិនបានរាប់ចូលទៅដល់ការបដិបដាលនៅក្នុងថ្នាក់បរិញ្ញាបត្រទេព្រោះវាជាលក្ខខណ្ឌពិសេសមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលយើងអឺបណ្ដុះបណ្ដាលធនធានមនុស្សតែទៅលើផ្នែកអឺ ក្រោយឧត្តមសិក្សាតែប៉ុណ្ណោះចាមិនមានមិនមានថ្នាក់បរិញ្ញាបត្រទេដូច្នេះនេះខ្ញុំក៏សូមអឺជំរាបអឺសួរអាយដាមបណ្ឌិតសភាចាអាយដាមបណ្ឌិតក៏ដូចជាលោកបណ្ឌិតថាតើក្នុងនាមអាយដាមជាគ្រូបង្រៀននៅទីនេះហើយក៏ជាប្រធានមុខវិជ្ជាទៀតតើលក្ខណៈបដិបដារបស់ស្ថាប័នរៀនបណ្ឌិតសភានឹងមានអ្វីដែលដែលពិសេសហើយបើយើងគិតទៅលើស្ថាប័នបដិបដាផ្សេងទៀតអ្វីដែលជាលក្ខខណ្ឌពិសេស នៃការបដិបដានៅក្នុងស្ថាប័នរៀបដិសភារបស់យើងនេះចាសូមអនុញ្ញាតក្រុមជើញអាយដាមដិសភាចាសំសុខមនីចាមកសូមអរគុណហើយសំណួរដែលសួរថាតើនៅរាជបរិទ្ធសភាកម្ពុជាយើងតើមានអ្វីដែលជាលក្ខណៈពិសេសនៅក្នុងការបណ្ដុះបណ្ដាលនេះបើជារួមជាទូទៅគឺ នៅទីកន្លែងហ្នឹងក៏គាត់ត្រូវតែមានស្អីដែលជាពិសេសរបស់គាត់ដែរតែដល់ឡែកនៅរាជបណ្ឌិតភាពកម្ពុជាយើងតែខ្ញុំគាត់សង្កល់តែខ្ញុំគាត់សង្កល់គឺទី1យើងមិនគិតទៅលើបរិមាណនៃនិស្សិតដែលចូលរៀននោះទេយើងអត់គិតទេគឺយើងគិតទៅលើគុណភាពយើងគិតទៅលើ សមត្ថភាពរបស់និស្សិតមកគាត់ចូលរៀនហើយ គាត់គាត់តែមានលុយបង់ប៉ុន្តែមើលទៅគេថាចំណេះដឹងគាត់មិនអាចនឹងមិនទទួលយកអាការបណ្ដុះបណ្ដាលបន្ថែមនឹងបានក៏យើងអត់ទទួលយកដែរអញ្ចឹងយើងមានការធ្វើតេស្តតាំងពីដំបូងតើតើគាត់អាចនឹងមកបន្តយកបរិមាត្រចន់ខ្ពស់ឬបន្តយកបណ្ឌិតនឹងបានឬក៏អត់ជាជាលក្ខណៈមួយហើយលក្ខណៈមួយទៀតដែលជាលក្ខណៈពិសេសដែលយើងប្រកាន់យកហ្នឹងគឺការគោរពវិន័យបាទការគោរពវិន័យហើយខ្ញុំមិនលើកពីសកលវិទ្យាល័យណាសកលវិទ្យាល័យណាទេ ដែលខ្ញុំចូលនិវត្តន៍ហើយខ្ញុំជួយនៅសាកលវិទ្យាល័យឯកជនច្រើនបាទហើយមើលទៅឃើញថាយើងនេះរាជរដ្ឋាភិបាលកម្ពុជានេះគឺច្បាស់លាស់ឬវិន័យមិនមែនតែវិន័យនិស្សិតទេវិន័យគ្រូនឹងក៏ច្បាស់លាស់ដែរបើខ្ញុំពង្រៀនអត់គ្រប់ខាងការិយាល័យសិក្សាក៏គាត់មិនព្រមដែរត្រូវធារាការគ្រប់ពេលគ្រប់ម៉ោងទាំងអស់ហើយពីស្អីដែលយើងបានបរៀនត្រូវតែប្រាប់គាត់ទាំងអស់បានគាត់សុខចិត្តចុងក្រោយគឺយើងមាន កម្រិតមួយដែលថាវាខុសប្លែកហើយដល់ពិសេសមែនតើនោះគេចេះតែសាសួរដែរថាវាយ៉ាងម៉េចទៅដែលពាក្យថាសារណាយ៉ាងម៉េចទៅទៅ ពាក្យថានិខេបមត់ហើយហេតុអីបានជាកន្លែងខ្លះឥឡូវហ្នឹងថ្នាក់អនុបញ្ញាមត្តចន្ទពូគេហៅថានិខេបមត់ដែរអានេះសំខាន់ណាស់បាទសំខាន់ត្រង់រិទ្ធមនិតភាពកម្ពុជាយើងថ្នាក់បរិមត្តចន្ទពូយើងឲ្យសរសេរនិខេបមត់ហើយពាក្យថាសារណាពាក្យថានិខេបវត្តនេះវាមាននិយមន័យខុសគ្នា ប៉ុន្តែវាមានកម្រិតដែលវាខុសគ្នាដែរណានិយមន័យក៏ខុសកម្រិតក៏ខុសអញ្ចឹងពីទូចគឺគេហៅថារបាយការណ៍ស្រាវជ្រាវ research report ដែលធំជាងរបាយការណ៍ស្រាវជ្រាវគឺយើងមានសារណាដែលជាភាសាអង់គ្លេសទៅជាហៅថា thesis ហើយទាំងវាទៅជាផ្សេងនេះអាហ្នឹងនិយាយអង់គ្លេសវិញហើយដល់និក្ខេបបទយើងហៅថា dissertation វាធំវាតូចជាងគ្នានៅលើអីនៅលើ បញ្ហាហើយនៅលើរបបកំហឹងតើវាមានផលប្រយោជន៍វាខុសគ្នា ណាកម្រិតណាអញ្ចឹងដែលកន្លងមកយើងដាក់ថាបរិញ្ញាបត្រណាឲ្យទៅសេត្រឹមប៉ុណ្ណេះបរិញ្ញាបត្រជាន់ខ្ពស់ឲ្យទៅសេត្រឹមប៉ុណ្ណោះហើយបណ្ឌិតបានឲ្យទៅសេនិក្ខេបបត្រដែលលក្ខណៈពិសេសរបស់យើងឥឡូវនេះនៅក្នុងបញ្ញាបត្រជាន់ខ្ពស់ក៏យើងចង់ឲ្យគាត់ទៅសេនិក្ខេបបត្រមួយដែលវាបញ្ហាក៏វាធំរបបកំហើញមកក៏វាមានផលប្រយោជន៍ច្រើនសម្រាប់ប្រទេសជាតិណាបាននិយាយចេញមកឥឡូវហ្នឹងយើងបញ្ញាបត្រជាន់ខ្ពស់គឺយើងទៅសេនិក្ខេបបត្រដែរ បាទនេះជាលក្ខណៈផ្សេងមួយហើយដែលសកលវិទ្យាល័យខ្លះពិសេសទៅទៀតទៅសកលវិទ្យាល័យមួយចំនួនដែលគាត់យកគោលការណ៍ក្រសួងអប់រំនោះណាបញ្ញាបត្រជាន់ខ្ពស់ក៏ឲ្យ នៅទៅសេតាមរបាយការណ៍ស្រាវជ្រាវទេណាតាម20 30ទំព័រមែនទេគេទៅ research report បាទអាហ្នឹងយកទៅប្រើឲ្យអត់បានទេហើយយើងនៅនេះយើងស្ដាប់ប្រសាសន៍អ្នកណាស្ដាប់ប្រសាសន៍សម្ដេចតេជោដែលលោកអាសាលើកឡើងណាថានេះខេបបតសូមឲ្យមាន ប្រយោជន៍ប្រើប្រាស់ ណាកុំឲ្យខនតសីចប់ហើយតម្កល់នៅក្នុងបណ្ណាល័យចាំថាជាអនុវត្តតាមប្រសាសន៍សម្ដេចតេជោនឹងហើយដែលយើង លក្ខណៈពិសេសយើងយើងជំរុញឲ្យនិខេបបត្តិនឹងតាំងពីថ្នាក់បរិមត្តជន់ពោះទៅអញ្ចឹងងងដល់ថ្នាក់បណ្ឌិតគាត់មាននិខេបបត្តិ2អានេះកំណត់ខ្ញុំទេណាហើយដឹងមិនដឹងជាអាដាមសាស្ត្រាបណ្ឌិតផ្សេងលោកមានយោបល់យ៉ាងម៉េចទេអំពីលក្ខណៈពិសេសបាទបាទសូមអរគុណចាចាសូមគោរពថ្លែងអំណរគុណអាដាមដិតសុភីចាដែលបានអឺ បង្ហាញជូននៅចំណុចពិសេសដាច់ដោយឡែកមួយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាស្ថាប័នបណ្ដុះបណ្ដាលមួយដែរចា៎ដែលផ្ដោតទៅលើការបណ្ដុះបណ្ដាលផ្នែកថ្នាក់ក្រោយឧត្តមសិក្សាអញ្ចឹងតាមប្រសាសន៍របស់ អាយដាមបណ្ឌិតសុភាចាមិញលក្ខណៈពិសេសដាច់ដោយឡែកហ្នឹងគឺការបណ្ដុះបណ្ដាល យើង ផ្អែកទៅលើ ការសរសេរចាការសរសេរអញ្ចឹងតាមប្រសាសន៍មិញគឺការសរសេរនិក្ខិតបទគឺរាប់ចាប់តាំងពី ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅ នេះសម្រាប់មុខវិជ្ជាអាសាសិលចា ចង់ដឹងថាមុខវិជ្ជាផ្សេងទៀតហ្នឹងការបដោះបដាលហ្នឹងទៅតាមប្រព័ន្ធនឹងជាមួយគ្នាទេឬក៏យ៉ាងណាអញ្ចឹងសូមអនុញ្ញាតក្រុមអញ្ជើញអាចដាំបណ្ឌិតជូចន្ទរីចំណែកមុខវិជ្ជាប្រវត្តិសាស្ត្រហ្នឹងយ៉ាងម៉េចដែរអាដាមការបដោះបដាលនៅរាជរដ្ឋាភិបាលកម្ពុជារបស់យើងហ្នឹងចា៎បាទសូមអរគុណអឺតកតងទៅនឹងមុខវិជ្ជាប្រវត្តិវិទ្យា ក៏មិនខុសពីអ្វីដែលឯកឧត្តមរដ្ឋាភិបាលសោមសមនីគាត់បានលើកឡើងអំបញ្ញមិញដែរការសិក្សានៅរាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់គឺក្រោយពីការបង្ហាត់បង្រៀនណែនាំគឺនិស្សិតត្រូវតែស្វែងយល់ការសិក្សាស្វ័យសិក្សា ជាពិសេសគឺមូលដ្ឋាននៃការស្រាវជ្រាវបាទការស្រាវជ្រាវទៅលើប្រភពឯកសារអ្វីផ្សេងផ្សេងហើយដើម្បីយកមក សរសេរតាក់ទងទៅនឹងប្រធានបទអ្វីមួយដែលយើងបានជ្រើសរើសដូច្នេះសង្កត់ធ្ងន់ការសិក្សានៅរៀបវិទ្យាកម្ពុជា តម្រូវឲ្យនិស្សិតក្រៅពីការស្រាវជ្រាវគឺសរសេរចេញជាលទ្ធផលដោយឯកឧត្តមបណ្ឌិតសភាចារបាន លើកឡើងមកគឺជានិខេបបទឥឡូវនេះដែលគាត់យល់ថាចាប់ពីថ្នាក់បញ្ញាបត្រជាន់ខ្ពស់តម្រូវឲ្យការសរសេររបស់គាត់ជានិខេបបទគឺអ្វីដែលគាត់សិក្សាស្រាវជ្រាវរកឃើញ នៅលទ្ធផលថ្មីថ្មីដែលតាក់ទងទៅនឹងសង្គមតាក់ទងទៅនឹងព្រឹត្តិការណ៍ប្រទេសជាតិនយោបាយសេដ្ឋកិច្ចសង្គមវប្បធម៌បើយើងគិតទៅដូចជាវាគ្មិតទាំងអស់បានលើកឡើងហើយអ្វីៗនេះអ្វីក៏ដោយរៀនសេដ្ឋកិច្ចក៏ដោយរៀននយោបាយក៏ដោយឬរៀនអ្វីក៏ដោយបើខ្វះមូលដ្ឋានចំណេះដឹងខាងប្រវត្តិសាស្ត្រក៏វាមិនអាចទៅរួចដែរអញ្ចឹងចំណេះដឹងប្រវត្តិសាស្ត្រជាមូលដ្ឋានមួយជួយ ណាជួយដល់ការយល់ដឹងអំពីព្រឹត្តិការណ៍ទាំងអស់ដោយអេដាមបណ្ឌិតគីសេរីវត្តបានលើកឡើងហើយប្រវត្តិសេដ្ឋកិច្ចពិភពលោកកន្លងមកដែលយើងថារៀនប្រវត្តិសាស្ត្រពិភពលោកវិបត្តិសេដ្ឋកិច្ចពិភពលោកវាកើតឡើងដោយសារអីណាហើយត្រូវដោះស្រាយយ៉ាងម៉េចណាហានឹងវិបត្តិកើតមានថ្មីថ្មីទៀតដូចជាហៅដូចជាស្ថានភាពនយោបាយប្រទេសជាតិជាពិសេសប្រទេសកម្ពុជាយើងកន្លងមកគឺមានព្រឹត្តិការណ៍អឺផ្លាយផ្លាយថ្មីថ្មីជាច្រើនណាតកតងចាប់តាំងពីក្រោយដែល ប្រទេសកម្ពុជាយើងបានឯករាជ្យពីបារាំងមកនោះអញ្ចឹងយើងឃើញថាការឆ្លងកាត់ការវិវត្តនៃសង្គមរហូតដល់តាក់ទងមកនឹងព្រឹត្តិការណ៍ផ្សេងៗហ្នឹងតើមូលហេតុមូលហេតុអ្វីបានជាវាកើតឡើងណាអញ្ចឹងដំណោះស្រាយធ្វើម៉េចដើម្បីកុំឲ្យមានបញ្ហានឹងកើតឡើងទៀតព្រោះថាកើតឡើងហ្នឹងធ្វើឲ្យប្រទេសជាតិបើយើងប្រៀបធៀបទៅដោយសារបញ្ហានឹងកើតឡើងប្រទេសកម្ពុជាយើងត្រូវដើរថយក្រោយអស់រយៈពេលជាច្រើនឆ្នាំបើប្រៀបធៀបទៅនឹងប្រទេសជាតិខាងអញ្ចឹងធ្វើម៉េចជៀសវាងការពារកុំឲ្យមាន បញ្ហាហ្នឹងអញ្ចឹងតកតងទៅនឹងការស្រាវជ្រាវនេះសំខាន់ហើយការស្រាវជ្រាវនេះហើយដែលតម្រូវឲ្យនិស្សិតត្រូវតែសរសេរណាជាគំនិតជាទស្សនៈរបស់ខ្លួនថាធ្វើម៉េចដើម្បីជា រួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិទៅមុខទៀតនោះតើមានការយល់យ៉ាងម៉េចចឹងហើយលក្ខណៈពិសេសដោយបានលើកឡើងសំខាន់ដោយអាយដាមរដ្ឋភិជាសំសំនេះបានលើកឡើងនោះគឺត្រូវតែសរសេរជានិខេបបទណាអឺយើងដល់យើងរៀនហើយយើងមិនត្រឹមតែប្រឡង បញ្ចប់ដើម្បីយកពិន្ទុអីទេគឺសង្កត់ធ្ងន់ទៅលើចំណេះដឹងនៃការស្រាវជ្រាវនៃការសរសេរនិខេបបទនេះតែម្ដងអឺមិនតែមុខវិជ្ជាប្រវត្តិសាស្ត្រទេឬយើងឃើញថានៅរៀបវិទ្យាកម្ពុជាគ្រប់មុខវិជ្ជាទាំងអស់ដែលតម្រូវលក្ខណៈពិសេសគឺតម្រូវឲ្យនិស្សិតត្រូវតែធ្វើបែបហ្នឹងបាទហើយតកតទៅវិន័យក៏ឯកឧត្តមរដ្ឋាភិបាលបានលើកឡើងហើយគឺថាវិន័យមើងម៉ាត់ច្បាស់លាស់មិនមែនចេះតែលុំលុំណាមកណាមកអឺ មករៀនក៏បានមិនមករៀនក៏បានទេថាយើងមានការច្បាស់លាស់ក្នុងការពេលវេលាក្នុងការសិក្សាក៏ដូចជាការ ទទួលយកនៅចំណេះដឹងពីការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យដូចជាការណែនាំការសរសេរអីអីផ្សេងផ្សេងទៅលើតកតទៅនឹងខេត្តបបត្តិនីមួយនីមួយអញ្ចឹងអ្វីនេះដែលរាជមន្ត្រីសភាកម្ពុជាត្រូវតែធ្វើហ្នឹងគឺភាពមើងម៉ាត់ជាទីបំផុតបាទសូមអរគុណចាសូមថ្លែងអំណរគុណអែដាមបណ្ឌិតចា បើតាមប្រសាសន៍អៃដាមបណ្ឌិតគិតថាប្រព័ន្ធនៃការសិក្សាបណ្ដុះបណ្ដាលនៅរាជរដ្ឋាភិបាលកម្ពុជាពីមុខវិជ្ជាអសរសិល្ប៍ទៅនឹងមុខវិជ្ជាប្រវត្តិសាស្ត្រនេះក៏ដូចជាមិនខុសគ្នាដែរគឺយើងឈរទៅលើប្រព័ន្ធតែមួយទេសិស្សនិស្សិតដែលអញ្ជើញចូលរួមសិក្សានៅក្នុងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជាលោកត្រូវត្រៀមខ្លួនឲ្យហើយថាពេលមកគឺអត់មានតែរៀនហើយប្រឡងទេ គឺចាំបាច់គាត់ត្រូវមានការងារផ្សេងទៀត ដែលត្រូវធ្វើហើយជាពិសេសគឺបដោតខ្លាំងគឺទៅលើការសរសេរនេះតាមប្រសាសន៍របស់អាយដាមដិតសភាចាក៏ដូចជាអាយដាមបណ្ឌិតតកតងជាមួយនឹងមុខវិជ្ជាសាសសិលហើយនឹងមុខវិជ្ជា ប្រវត្តិវិទ្យាចានាងខ្ញុំក៏ដូចជាប្រិយមិត្តទាំងអស់លោកក៏ចង់ដឹងដែរថាចោះចំណែកមុខវិជ្ជាគណិតវិទ្យាវិញអឺលោកបណ្ឌិតហធិរោតើការបដិបដានៅរាជបណ្ឌិតសភាកម្ពុជាហ្នឹងយ៉ាងម៉េចដែរអឺលោកបណ្ឌិតប្រហាក់ប្រហែលជាមួយនឹងមុខវិជ្ជាអសរសិលក៏ដូចជាមុខវិជ្ជាប្រវត្តិវិទ្យាឬក៏មានអី ប្លែកគ្នាទេចា៎បាទសម្រាប់មុខវិជ្ជាគណិតវិទ្យាគឺมันខុសពីមុខវិជ្ជាអក្សរសិល្ប៍ឬក៏មុខវិជ្ជាប្រវត្តិវិទ្យានោះទេគឺការការបង្រៀននិង ការរៀននឹងមាន ភាពបើងម៉ាត់ម៉ត់ចត់ហើយដែលលក្ខណៈពិសេសដែលដែលខ្ញុំចង់កត់សម្គាល់នោះគឺនិស្សិតមករៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះត្រូវតែសរសេរនិក្ខេបបទការនិស្សិតនិក្ខេបបទនេះវាលំបាក វាលំបាកប៉ុន្តែកាលណានិស័យឬខែបត់នេះបានហើយ គឺប្រៀបដូចជា និស្សិតនឹងបានបំបែកវិជាគុណមួយជា10មួយជា20អញ្ចឹងឯងព្រោះដើម្បីសរសេរនិខេបបត់បានត្រូវទៅអានទៅស្រាវជ្រាវច្រើនណាតម្រាំសរសេរចេញអ្នកខ្លះក៏សរសេរ2ឆ្នាំក៏ចប់ទៅអ្នកខ្លះសរសេរដល់3ឆ្នាំ មានដល់4ឆ្នាំរៀនជាមួយខ្ញុំថាបញ្ញាបត្រចលពុះមានសរសេរនិខេបបត់ដល់ទៅ5ឆ្នាំវាលើសថ្នាក់បណ្ឌិតទៅទៀត បើនិយាយទៅវាឋានៈបញ្ញាបត្រជាន់ខ្ពស់នៅរៀនរដ្ឋសភានេះរៀនដល់ទៅ5ឆ្នាំណាសរសេរសាវនាសរសេរនិខេបបទហ្នឹងដល់ទៅ5ឆ្នាំក៏មានដែរហើយក្នុងការនិសេសរសេរនិខេបបទនេះគឺខ្ញុំព្យាយាមជ្រើសរើសអឺយកប្រធានបទណា ដែលមានសារៈប្រយោជន៍ក្នុងជីវភាពរស់នៅដូចដែលសម្ដេចនាយករដ្ឋមន្ត្រីចង់បាននៅភាកច្រើនប៉ុន្តែអឺបើ ខ្ញុំនៅដឹកនាំយូរបន្តិចទៅអាចនឹងរឹសអស់អភិធានបတ်អស់ហ្នឹងណាអាចនឹងមានប្រធានបတ်ផ្សេងវាមានសារៈសំខាន់ដែរប៉ុន្តែមិនមែនក្នុងជីវភាពរស់នៅទេវាមានសារៈសំខាន់នៅក្នុងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាណាវាអត់មានសារៈសំខាន់យកមកប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃទេប៉ុន្តែវាមានសារៈសំខាន់ក្នុងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាបាទខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណ ចាសូមថ្លែងអំណរគុណលោកបណ្ឌិតដែលបានបង្ហាញពីលក្ខខណ្ឌពិសេសក៏ដូចជាចំណុចពិសេសដាច់ដោយឡែកមួយ ចំពោះការបដិបដាលមុខវិជ្ជាគណិតវិទ្យានៅក្នុងស្ថាប័នរាជមន្ត្រីសភាកម្ពុជានេះលោកបានបង្ហាញថាចាំបាច់ការបដិបដាលគឺត្រូវតែសរសេរនិក្ខេបបទដាច់ខាតចា៎ ទោះបីជាប្រហែលឆ្នាំក៏ដោយទោះបីជាគេកំណត់ថាថ្នាក់បញ្ញាបត្រជាន់ខ្ពស់ហ្នឹងជាទូទៅបណ្ដុះបណ្ដាលតែប៉ុណ្ណេះឆ្នាំឯងប៉ុន្តែបើទៅសេនិក្ខេបបននឹងអត់ចប់នៅតែអញ្ចឹងនៅតែបលាយអញ្ចឹងចាំបាច់ត្រូវតែចប់ទើបនិស្សិតអាចបញ្ចប់ការសិក្សារបស់ខ្លួនឯងបានចា៎ ចោះចំណែកមុខវិជ្ជាគ្រប់គ្រងធុរកិច្ចវិញលោកបណ្ឌិតគីសេរីវត្តចានៅក្នុងប្រព័ន្ធជាមួយគ្នាអញ្ចឹងដែរតែបើស្ដាប់ទៅដូចជាតឹងតែងខ្លាំងតាមរយៈប្រសាអាយដាមបណ្ឌិតសភាចាសោមសុមនីអាយដាមបណ្ឌិតជួជួច័ន្ទនារីហើយនឹងលោកបណ្ឌិតហធិរោបើសិនជាខ្ញុំជានិស្សិតខ្ញុំហៅមិនមកទេមករៀនរៀបរដ្ឋសភាហ្នឹងប្រហែលឆ្នាំចប់ទៅនឹកឃើញទៅសេនីខែបបត់ហ្នឹងគឺថាតឹងតែងហ្មង តែឥឡូវចង់ដឹងថាបើសិនជាមុខវិជ្ជាគ្រប់គ្រងធុរកិច្ចហ្នឹងអាចរៀងធូរស្រាលជាង3មុខវិជ្ជាទៀតទេឬក៏យ៉ាងម៉េចដែរលោកបណ្ឌិតចា៎បាទសូមជម្រាបសួរសាជាថ្មីចំណុចនេះសំខាន់ព្រោះវាជាកត្តាមួយបង្ហាញអំពីគុណភាពនៃការអប់រំផង ហើយបង្ហាញអំពីការលើកស្ទួយកម្ពស់នៃវិស័យអប់រំនៅ កម្ពុជា ពីព្រោះយើងដឹងថាកាលណាយើងមើលទៅឃើញថាតានតឹងគឺនិស្សិតអត់ចង់រៀនទេព្រោះខ្លាចថារៀនមិនជាប់ បាទអញ្ចឹងក្នុងន័យនេះខ្ញុំចង់បញ្ជាក់ថាចេះសូមសាធារណជនទាំងអស់មេត្តាពិនិត្យមើលឯកឧត្តមដិតភាចាលោកដិតបាទលោកសាស្ត្រាចារ្យដិតទាំងអស់សិតតែគ្រូរបស់ខ្ញុំហើយខ្ញុំកាលពីអតីតជាកូនសិស្សរបស់គាត់ហើយខ្ញុំរៀនគឺទទួល បានការគ្រប់គ្រងនិងការជួយទំនុកបម្រុងពីគ្រូខ្ញុំមានថ្ងៃនេះគឺដោយសារតែគ្រូរបស់ខ្ញុំជាអ្នកជួយអញ្ចឹងខ្ញុំបដោះបដាចេញពីណាគឺខ្ញុំចេញពីរាជរដ្ឋាភិបាលកម្ពុជាដែល លោកគ្រូលោកគ្រូដែលមានវត្តមាន3រូបនៅទីនេះសុទ្ធតែជាគ្រូរបស់ខ្ញុំផ្ទាល់តែម្ដងហើយខ្ញុំមានចំណេះដឹងនៅការសិក្សាស្រាវជ្រាវខ្ញុំមានថ្ងៃនេះខ្ញុំខ្លាយទៅជាគ្រូបង្រៀនមួយរូបទៀតដែរនោះគឺដោយសារតែលោកគ្រូលោកគ្រូរបស់ខ្ញុំគេគាត់ជាអ្នកជួយជំរុញបណ្ដោះបណ្ដាលយើងស្ដាប់ទៅការធ្វើនឹងខែបាត់ហាក់ដូចជាតឹងមែនតែនៅពេលដែលមករៀនគឺគ្រូគាត់ជួយគាត់ផ្ដល់កលឹះគាត់រុញឆ្កឹះយើងតែបន្តិចទៅគឺយើងអាចទទួលបាននៅចំណេះដឹងហើយយើងយកទៅប្រើយើងយកទៅអភិវឌ្ឍខ្លួនឯងបាន។ ចឹងខ្ញុំសូមត្រឡប់មកវិញថារាជរដ្ឋាភិបាលឆ្លើយតបជាមួយនឹងគោលដៅអភិវឌ្ឍសាសវត្តពីមុនគឺយើងបង្កើតបរិមាណនៃធនធានមនុស្សតែឥឡូវនេះគឺយើងឆ្លើយតបជាមួយនឹងគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព SDG របស់ពិភពលោកនេះគឺយើងពង្រឹងទៅលើគុណភាពអប់រំចឹងហើយបានជារាជរដ្ឋាភិបាលបង្កើតការបដិសម្ដាលនៅថ្ងៃនេះគឺដើម្បីជំរុញឲ្យមានគុណភាពអប់រំប្រកបដោយភាពរឹងមាំនិងអាចឆ្លើយតបជាមួយនឹងឆាកអន្តរជាតិបាន គឺ សិតតែចេញពីរាជរដ្ឋាភិបាលកម្ពុជាភាកច្រើនហើយអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានបដិបដាកន្លងមកគឺសត្វតើជាថ្នាក់ដឹកនាំជាអិសរជនជាន់ខ្ពស់នៃតាមបណ្ដាក្រសួងស្ថាប័ននានាដែលលោកមានចំណេះដឹងមួយចំណែកហើយហើយយកមក apply ជាមួយនឹងបច្ចេកទេស apply ជាមួយនឹងវិទ្យាសាស្ត្របាទវិធីសាស្ត្រស្រាវជ្រាវដែលបដិបដាដោយលោកសាស្ត្រាចារ្យនៅរៀបរដ្ឋាភិបាលកម្ពុជាអញ្ចឹងយើងបានផ្សារភ្ជាប់អំពី តតភាពជាក់ស្ដែងនៅក្នុងសង្គមជាមួយនឹងវិទ្យាសាស្ត្រពេលនេះគឺតាមក្រសួងស្ថាប័ននានាគាត់យកទៅបំពេញការងារគឺបានជោគជ័យបាទបានជោគជ័យដោយសារតែគាត់មានតិន្ន័យគាត់បានអនុវត្តផ្ទាល់តែគាត់អត់បានវិទ្យាសាស្ត្រដូច្នេះការភ្ជាប់វិទ្យាសាស្ត្រចូលទៅគឺទទួលបានជោគជ័យដូចគ្នាដែរនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាផ្នែកគ្រប់គ្រងធុរកិច្ចនេះក៏ដូចគ្នាដែរវិធីសាស្ត្រនៃការគ្រប់គ្រងធុរកិច្ចមានច្រើនយ៉ាងណាស់ហើយយើងដឹងថាបើយើងក៏លេខទៅមើលសង្គម បាទអសរសិលកញ្ចក់ឆ្លោះបញ្ចាំងសង្គមបើទៅឆ្លោះកញ្ចក់នេះច្រើនកញ្ចក់ហ៎បាទច្រើនកញ្ចក់ណាអញ្ចឹងវិស័យធុរកិច្ចត្រូវប្រឈមជាមួយមនុស្សគ្រប់បែបយ៉ាងអ្នកដែលរ៉ាន់អ្នកដែលធ្វើជំនួញគាត់មានតែប័ណ្ណពិសោធន៍នៃការធ្វើជំនួញនៃការធ្វើធុរកិច្ចតែគាត់មិនមានវិធីសាស្ត្រគ្រប់គ្រាន់អញ្ចឹងការចូលរួមមកបណ្ដោះបណ្ដាលទទួលការបណ្ដោះបណ្ដាលនៅរាជបណ្ឌិតសភាកម្ពុជាគឺយកវិទ្យាសាស្ត្រទៅដាក់ភ្ជាប់ជាមួយនឹងប័ណ្ណពិសោធន៍ប័ណ្ណ តកតងជាមួយនឹងស្ថានភាពជាក់ស្ដែងក្នុងសង្គមបានធ្វើឲ្យអាជីវកម្មមួយទទួលបានជោគជ័យដែលគេហៅថាការគ្រប់គ្រងអាជីវកម្មនោះបាទអញ្ចឹងការសិក្សានៅថ្នាក់គ្រប់គ្រងថ្នាក់អនុបណ្ឌិតឬក៏ថ្នាក់បណ្ឌិតនៅឯកទេសគ្រប់គ្រងពាណិជ្ជកម្មនៅរាជរដ្ឋាភិបាលកម្ពុជាគឺបានជួយឲ្យសាធារណជនផ្សារភ្ជាប់នៅចំណេះដឹងបទពិសោធន៍និងវិទ្យាសាស្ត្រ ចូលជាមួយគ្នា ដើម្បីអភិវឌ្ឍទៅមុខអញ្ចឹងយើងឃើញ ថាផលប្រយោជន៍ដែលយើងទទួលបានហើយនឹងវិធីសាស្ត្រនៃការរៀននេះគឺมันមានការលំបាកអីទេប័ណ្ណពិសោធន៍យើងមានស្រាប់វិធីសាស្ត្រគ្រូគាត់ជួយផ្ដល់ជូនគឺអាចជំរុញឲ្យនិស្សិតឬក៏បេក្ខជនទទួលបានជោគជ័យបាទចាសូមចាចាសូមអញ្ជើញអាដាមចាស្ដាប់ទៅស្ដាប់ ខ្លួនឯងនិយាយដំបូងហ្នឹងធ្វើឲ្យនិស្សិតភ័យភ័យរហូតដល់កញ្ញាអ៊ុនសុភ័ក្រចង់ភ័យដែរតែនៅតែនិយាយចឹងលក្ខខណ្ឌតែមួយគត់មិនអាចជារួចគឺត្រូវមាននីខេបបតណាចាប់ពី master ឡើងទៅតែមិនភ័យទេព្រោះអានំគីសិរវ័នលោកងាកមកបន្តិចគាត់ថាមិនមានលោកគ្រូជួយហើយពាក្យថាគ្រូជួយនេះក៏ជាលក្ខណៈពិសេសមួយនៃរាជមន្ត្រីកម្ពុជាដែរគ្រូដែលជួយដឹកនាំនិស្សិតណែនាំនិស្សិតគឺត្រូវតែចំជំនាញ ណាអត់អាចប្រឡេងបន្លំបានទេដូចខ្ញុំអសរសិលហ្នឹងដឹកនាំបាន តែនិក្ខេបអត់អសរសិលទេណាអូនរីដឹកនាំបានតែនិក្ខេបបត្តិប្រវត្តិសាស្ត្រទេមិនអាចខ្ញុំនេះទៅដឹកនាំរដ្ឋបាលសាធារណៈទៅដឹកនាំស្អីក៏គ្រប់គ្រងធុរកិច្ចគឺនៅទីនេះ គឺមិនអនុញ្ញាតអញ្ចឹងអាយដាមសេរីវត្តនិយាយមិញគឺវាត្រូវតែលក្ខខណ្ឌចាំបាច់តែមួយគត់គឺត្រូវមាននិក្ខេបបត្តិប៉ុន្តែក្នុងនោះនិស្សិតអាចទៅរួចព្រោះមានគ្រូដែលចំជំនាញចំចំណេះ តែគាត់យល់បញ្ហាគាត់ជួយអាគ្រូទាំងអស់នេះសិតតែមានគេហៅថាទឹកចិត្តណាអត់ដែលចង់រាំងស្ទះកូនសិស្សណាមួយទេណាជួយគ្រប់វិធីតាមជាយោបល់តាមជាមតិតាមជាឯកសារដែលមានក៏ជួយចង្អុលជួយបង្ហាញគ្រប់ពេលវេលាទាំងអស់នេះជាលក្ខណៈពិសេសមួយដែរដែលកញ្ញាអ៊ុនសុភ័ក្រគាត់សួរពីលក្ខណៈពិសេសពិសេសបំផុតគឺគ្រូដឹកនាំត្រូវតែចំជំនាញបាទអត់ឲ្យខុសទេអត់ប៉ុណ្្នឹងទេចា ចាសូមគោរពថ្លែងអំណរគុណឯកឧត្តមរដ្ឋសភាចាលោកបានជួយបន្ថែមបន្តិចចំណុចពិសេសមួយទៀតរបស់ស្ថាប័នរៀបរដ្ឋសភារបស់យើងក្នុងការបដិបដាលហ្នឹងគឺគ្រូចាំបាច់គឺត្រូវជំនាញដើម្បីដឹកនាំនិស្សិតมันអាចជំនាញកតែដឹកនាំខដែលធ្វើឲ្យនិស្សិតគាត់ពិបាកនិយាយ ទៅបើសិនជាខុសជំនាញគឺពិបាកទាំងគ្រូពិបាកទាំងសិស្សនិយាយពីគុណភាពគឺរឹតតែមិនមិនគួរនិយាយទៅទៀតហើយចាអឺ ហើយមិញហ្នឹងដូចអាដាមរដ្ឋសភាជាលោកថាងឆ្លើយពីដំបូងមកហាក់ដូចជាតឹងតែងដល់ហើយមើលទៅដូចនិស្សិតតិចអត់ចង់រៀនអីទៅប៉ុន្តែស្អីដែលពិសេសគឺពិសេសហើយចង់និយាយថាពាក្យចាស់យើងនិយាយថាបើចង់បានល្អតើពិបាកបន្តិចអីតើតតឹងតែងបន្តិចអីបានវាមានតម្លៃបើទៅស្រួលស្រួលអ្នកណាក៏យកបានដែរចាអញ្ចឹងនៅក្នុងនេះក៏នៅតែមានមតិវាយប្រហាមួយចំនួនដែរខ្ញុំយើងនិយាយជាជាទូទៅដែលយើងបានលឺណា ថាយ៉ាងម៉េចទេរៀនដិតសភារងថ្ងៃហ្នឹងរៀនយកតែសញ្ញាបត្រទេក៏មិនទេឥឡូវត្រូវការចម្លើយអះអាងពីអឺលោកបណ្ឌិតក៏ដូចជាអាយដាមបណ្ឌិតជាប្រធានអឺមុខជំនាញមួយមួយថាចឹងមិនតែអាពាក្យគេនៅពីក្រៅមកហ្នឹងដូចជាថាដូចជាអានេះបើថាយើងនិយាយជាភាសាមិនសូវពិរោះស្ដាប់គឺថាគេវាយប្រហារតែរៀនហ្នឹងមកហ្នឹងដឹងតែបានសញ្ញាបត្រហ្មងឬក៏មិនឬក៏អាចថាមានអ្នក តស៊ូស្វិតស្វាញណាស់ដែរគ្រូរុញច្រានណាស់ដែរឬក៏មានអ្នកធ្លាក់ដែរឬក៏អីដែរយ៉ាងម៉េចអញ្ចឹងណាអាអាយដាមដិតស្ភាចាចាសុំសុំសុំពីអាយដាមដិតស្ភាចាមុនចាជាសំណួរនេះជាចម្លើយសម្រាប់ខាងវិស័យអសរសិល្ប៍ខាងមុខជាសរសិល្ប៍ទេដែលខ្ញុំជម្រាបមិញហ្នឹងគឺលក្ខខណ្ឌតែមួយគត់ដែលមិនអាចជៀសរួចគឺត្រូវតែមាននិក្ខេបបទ អញ្ចឹងនៅក្នុងមុខវិជ្ជាសរសិលនេះក៏មាន អ្នកដែលចោះឈ្មោះហើយអ្នក ដែលមករៀនហើយចាប់គ្រប់កណ្ដាល credit អស់ហើយប៉ុន្តែគាត់សរសេរនិក្ខេបប្រវត្តិមិនចប់មិនចេញនៅដែលហេតុថាគាត់គ្មានសមត្ថភាពឬក៏ដែលហេតុថាគាត់យូរទៅវាដូចជាខ្ជិលឬក៏ដែលហេតុថាយ៉ាងម៉េចអាហ្នឹងគឺមាន អ្នកដែលរៀនមិនចប់ទេ មិនមែនឲ្យតែមករៀនហើយសិតតែចប់ទេ អញ្ចឹងដែលចុះឡើងចុះឡើងទេណាលក្ខខណ្ឌនៃ Cap 1នេះគឺសំខាន់ណាស់អញ្ចឹងទោះបីតែមានគ្រូជំនាញណាដឹកនាំឡើយប៉ុន្តែបើសិនគាត់មិនរកគ្រូមិនមកជួបគ្រូណាគាត់រវល់ការងារផ្សេងគាត់នេះផ្សេងអាហ្នឹងគឺมันអាចនិយាយមួយម៉ាត់គឺมันអាចចប់ ក្នុងវិស័យសសលនេះគឺមានអ្នកដែលអត់ចប់មួយចំនួនមួយចំនួនច្រើនណាស់បាទអញ្ចឹងអត់អាចទេអត់អាចនិយាយថាឲ្យតែមករៀននឹងទៅជាប់ទេអត់មានទេសូមដាច់ខាតចឹងមក ចាសូមថ្លែងអំណរគុណចានេះជាមតិអះអាងក៏ដូចជាចម្លើយអះអាងក្នុងនាមអាយដាមលិទ្ធសភាចាជាប្រធានមុខវិជ្ជាជំនាញអសរសិលបញ្ជាក់ថាស្ថាប័នរៀបលិទ្ធសភាមិនមែនមានន័យថាសិស្សដែលមករៀនគាត់ត្រូវតែជាប់ទេហើយក៏មិនមែនហាងត្រូវមករៀនឲ្យតែបានសញ្ញាបត្រដែរចឹងគឺពឹងផ្អែកទៅលើគុណភាពពឹងផ្អែកទៅលើការគោរពគ្រប់លក្ខន្តិកៈទាំងអស់ដែលកំណត់ដោយស្ថាប័នរៀបលិទ្ធសភាកម្ពុជាតែម្ដងដោយដែលអាយដាមលិទ្ធសភាចាលោកបានលើកឡើងចឹងគឺលិខិតប្របត្តិ បើសិនជារៀនគ្រប់ course គ្រប់ credit ហើយប៉ុន្តែនៅតែមិនអាចបំពេញការសរសេរនិក្ខេបបទបានទេចាត់ទុកថាមិនជោគជ័យចាចាត់ទុកថាមិនជោគជ័យអញ្ចឹងសូមជម្រាបជូនដល់ប្រិយមិត្តទស្សនិកជនក៏ដូចជាសាធារណជនទាំងអស់សិស្សនិស្សិតទាំងអស់ដែលមានបំណងចង់មកសិក្សានៅរាជមន្ត្រីសភាកម្ពុជាទូការបដិបដាល គឺលោកត្រូវត្រៀមខ្លួនឲ្យហើយថាមកគឺត្រូវតែសរសេរដាច់ខាតចា នេះសម្រាប់មុខវិជ្ជាជំនាញអសរសិល្ប៍អាដាមដិតសភាចាលោកបានលើកហើយមិនមែនថាមានអ្នករៀនហើយអត់ចប់ ចឹងមិនប្រកាសថាឲ្យតែមកដឹងបានសញ្ញាបត្រអីឥឡូវចង់ដឹងបន្ថែមមុខវិជ្ជារបស់អាយដាមជូចន្ទរីវិញមិនដែរអាយដាមចាមានអ្នកមកឲ្យរត់ទៅវិញដែរទេឬក៏យកយល់អាយដាមជូចន្ទរីខាងយកយល់អញ្ចឹងសូមអរគុណតកតងរឿងការសិក្សានៅរាជវិទ្យាកម្ពុជានេះអឺយើងបានឃើញកន្លងមកកាលដែលខ្ញុំនៅជាអ្នកគ្រប់គ្រងការងារផ្នែកបណ្ដុំបណ្ដាលនិងស្រាវជ្រាវ ជាពិសេសគឺមន្ត្រីរាជការនៃរាជមន្ត្រីសភាកម្ពុជារបស់យើង មានភ័ព្វសំណាងច្រើនណាស់ដែលបាន ទទួលការបណ្ដុះបណ្ដាលនៅរាជមន្ត្រីសភាកម្ពុជា ក្រោយពីចប់ថ្នាក់បញ្ញាបត្រជាន់ខ្ពស់ជាពិសេសចូលសិក្សាថ្នាក់បណ្ឌិត មួយមួយណាគេថាអ្នកអ្នកចង់រៀនណាស់ធ្វើម៉េចឲ្យតែបានចោះឈ្មោះរៀនអញ្ចឹងឃើញថាក្រោយពីបានចោះឈ្មោះចូលរៀនមកឃើញថាគាត់ទទួលបានការសិក្សាទទួលបានការបណ្ដុះបណ្ដាលគឺ ច្រើនណាស់ប៉ុន្តែទីបំផុតណារហូតមកដល់បច្ចុប្បន្នយើងឃើញថាចំនួនដែលទទួលបានការសិក្សាហ្នឹងគឺបានប្រហែលជា50%ថា60%ចុះណាដែលទទួលបានជោគជ័យនៃការសិក្សាដូច្នេះនៅសល់ច្រើនទៀតដែលរហូតមកដល់សប្តាហ៍គាត់អត់បានទទួលជោគជ័យទេអញ្ចឹងមិនមែនបានន័យថាឲ្យតែមកចុះឈ្មោះចូលរៀនហើយបានសញ្ញាបត្របានអីនោះទេដូច្នេះរៀមទិដ្ឋភាពកម្ពុជា ចាំបាច់ណាស់គឺគោលការណ៍នៃការសិក្សាច្បាស់លាស់ណាចាប់តាំងពីការសិក្សារហូតដល់ការសរសេរនិក្ខេបបទដែលសិស្សនិស្សិតយើងរហូតដល់សប្តាហ៍នេះគឺនៅភាគច្រើននៅឡើយដែលมันបានចប់ទៅតាមអ្វីដែលខ្លួនប៉ងប្រាថ្នាអញ្ចឹងមិនមែនចេះថាឲ្យតែចុះឈ្មោះចូលរៀនមកស្រាប់តែបានសញ្ញាបត្រនោះទេបាទរាប់ទាំងមន្ត្រីរាជការរៀមរដ្ឋាភិបាលសប្តាហ៍ហ្នឹងគឺសល់ច្រើនណាស់ដែលគាត់មិនបានចប់ការសិក្សាហ្នឹង បាទគិតទៅហ្នឹងវាខ្លះ10ឆ្នាំហើយបាទដោយអាដាមបណ្ឌិតដោយលោកបណ្ឌិតហាធីរ៉ូគាត់លើកឡើងអញ្ចឹងណាមិនមែនការសិក្សាថ្នាក់បញ្ញាបត្រជាន់ខ្ពស់យើងកំណត់ថា2ឆ្នាំចប់កម្មវិធីតែមិនមែនបានថា2ឆ្នាំមកចប់បានទេមានអ្នកខ្លះអត់ទាំងចប់បណ្ឌិតយើងត្រូវរយៈពេលនៃការសិក្សា3ឆ្នាំតែរហូតមកដល់ពេលនេះដូចខ្ញុំបាននិយាយមិញខ្លះជាង10ឆ្នាំអត់បានចប់ផងអញ្ចឹងមិនមែនងាយស្រួលទេតកតងទៅនឹងការរែង យកនៅចំណេះដឹងជាលទ្ធផលចុងក្រោយនេះរហូតដល់សប្តាហ៍គឺនៅមានច្រើនណាគាត់ទទួលគាត់ថាគាត់មានភ័ព្វសំណាងហើយបានចូលរៀនណាបាទតែទីបំផុតដោយសារតែការសិក្សារបស់យើងណាมันបានជំរុញឲ្យបានបញ្ចប់ទៅតាមកម្មវិធីអញ្ចឹងវានៅសល់បាទសូមអរគុណចាសូមថ្លែងអំណរគុណអាយដាមបណ្ឌិតចាដែលបានបង្ហាញថាមុខជា ប្រវត្តិសាស្ត្រហ្នឹងក៏ប្រហាក់ប្រហែលនឹងអសរសាស្ត្រដែរមានអ្នក ចោះឈ្មោះចូលរៀនមានអ្នករៀនបានពាក់កណ្ដាលទីហើយអ្វីដែល ពិសេសហ្នឹងគឺត្រង់ថាគាត់ពិបាកអារឿងនិខេបបត្តិហ្នឹងទោះបីជាថា មានគ្រូគាត់ជួយក៏ដោយប៉ុន្តែយ៉ាងណាក៏ដោយឯកឧត្តមបណ្ឌិតបានជំរុញការសរសេរនិខេបបត្តិគឺជាការរកធាតចូលមួយក៏ដូចជាការពង្រីកចំណេះដឹងចាសម្រាប់ការសិក្សាបណ្ដុះបណ្ដាលរបស់ យើងនៅរាជរដ្ឋាភិបាលកម្ពុជារបស់យើងនេះចា នៅមានមុខវិជ្ជាពីរផ្សេងទៀតប៉ុន្តែដំបូងនេះចង់ដឹងរឿងមុខវិជ្ជាគណិតវិទ្យាវិញចាអឺយ៉ាងម៉េចដែរអឺលោកបណ្ឌិតមាននិស្សិតដែលគាត់បោះបង់ឬក៏គាត់គិតថាពិបាកឬក៏គាត់គិតអីដូចថាវាទៅជាឧបសគ្គទៅជាឧបសគ្គមួយដែលនេះសម្រាប់មុខវិជ្ជាគណិតវិទ្យារបស់លោកបណ្ឌិតដែរទេចា៎បាទសម្រាប់មុខវិជ្ជាគណិតវិទ្យាខ្ញុំអឺ បែងចែកការបដិបដាកន្លងមកជាពីរដំណាក់កាលទៅចោះដំណាក់កាលទី1នោះគឺមានចំនួនទី1ចំនួនទី2ចំនួនទី3ចំនួនទី4ការបដិបដាលសាកបញ្ញាបត្រជាន់ខ្ពស់ផ្នែកគណិតវិទ្យា4ចំនួនហ្នឹងគឺ non profit non profit ទៅពេលនោះឯងគឺរដ្ឋាភិបាលជាអ្នកចេញថ្លៃចំណាយទាំងអស់ចំណាយលើគ្រូចំណាយលើការបដិបដាលទាំងអស់ហ្នឹងអញ្ចឹង ពេលដែលជ្រើសរើសនិស្សិតចូលរៀនថ្នាក់បញ្ញាបត្រជាន់ខ្ពស់នឹងមានការប្រឡងជ្រើសរើសណា50នាក់រើសយក5នាក់មករៀនថ្នាក់បញ្ញាបត្រជាន់ខ្ពស់អញ្ចឹងអាចថា10យកមួយណាអញ្ចឹងយើងចម្រាញ់បានក្របពូជល្អនៅកាលពីឆ្នាំ1999ឆ្នាំ2000 2001 2002ហ្នឹងគឺយើងចម្រាញ់បានក្របពូជល្អអញ្ចឹងទោះបីដីមិនសូវជាល្អក៏ ដំណាំនឹងវាដុះបានល្អដែរណាខ្ញុំអាចអះអាងថាបញ្ញាបត្រចំនួនទី1បញ្ញាបត្រជាន់ខ្ពស់ខាងគណិតវិទ្យាចំនួនទី1ចំនួនទី2ចំនួនទី3ចំនួនទី4ដែលចេញពីរាជនិស្សភាកម្ពុជានឹងគឺមានសមត្ថភាពមិនចាញ់អាស៊ានមិនចាញ់ក្នុងតំបន់មិនចាញ់អន្តរជាតិទេណាគឺស្មើមុខស្មើមាត់ជាមួយនឹងអន្តរជាតិហើយដំណាក់កាលទី2នៃការបណ្ដោះបណ្ដាលថ្នាក់បញ្ញាបត្រជាន់ខ្ពស់ខាងគណិតវិទ្យានឹង គឺការបណ្ដោះបណ្ដាលបងវិភាកទានអញ្ចឹងដល់ពេលគេធ្វើ business ដល់ពេលគេធ្វើ business គេត្រូវការលុយដើម្បីបើកឲ្យបុគ្គលិកបើកឲ្យគ្រូថ្លៃទឹកថ្លៃភ្លើងថ្លៃអាគារអីចឹងទៅណាថ្លៃចំណាយផ្សេងផ្សេងដល់គេធ្វើ business ណាយកពីនិស្សិតថ្លៃពេកក៏មិនកើតដែរណាអញ្ចឹងគេយកតម្លៃមួយដែលសមរម្យដែលនិស្សិតអាចបង់លុយចូលរៀនបានអញ្ចឹង ពេលដែលគេបើកបរិញ្ញាបត្រជាន់ខ្ពស់បង់វិភាកទាននេះគឺសំខាន់និស្សិតមានសញ្ញាបត្របរិញ្ញាបត្រហើយនឹងសំខាន់មួយទៀតគឺមានលុយបង់អញ្ចឹងមានរបស់ពីរយ៉ាងហ្នឹងណាអាចចូលរៀននៅរៀនរដ្ឋសភាបានណាគេធ្វើតេស្តអីតិចតួចទៅអញ្ចឹងក្នុងការបណ្ដោះបណ្ដាលថ្នាក់បញ្ញាបត្រជាន់ខ្ពស់ដំណាក់កាលទី2នេះណាអឺយើងធ្វើតាម យើងធ្វើតាមគោលការណ៍តាមបែបបទនៃរាជរដ្ឋាភិបាលទាំងអស់ណានៅត្រូវសរសេរនិក្ខេបបទសេអីហ្នឹងណានិស្សិតខ្លះក៏រៀងរៀងតក់រៀងនីលរៀងខ្សោយអីតិចទៅទៅសេសារណារហូតដល់4 5ឆ្នាំដូចខ្ញុំនិយាយអញ្ចឹងណានិស្សិតដែលបកកែទៅសេ2ឆ្នាំក៏ចប់ទៅណាក៏ចប់របស់គេទៅណាអញ្ចឹងការបណ្ដុះបណ្ដាលក្នុងក្នុងដំណាក់កាលទី2នេះវាមានតក់មាននីលខ្ញុំមិនហ៊ានអះអាងថា មានកម្រិតស្មើនឹងអន្តរជាតិដូចដំណាក់កាលទី1ទេណាវាមានតក់មាននីលខ្លះក៏បានក្រនបើទៅក៏ថាភាកច្រើនណាភាកច្រើនគឺតម្រាំ5ឆ្នាំណាយើងលុតដំអស់ហើយណាយើងបានចម្រាញ់លុតដំបានប្រឹងប្រែងធ្វើឲ្យទៅជាមនុស្សដែលមានសមត្ថភាពនឹងបានប្រឹងប្រែងអស់លទ្ធភាពហើយប៉ុន្តែខ្ញុំមិនហ៊ានអះអាងថាមានកម្រិតស្មើនឹងអន្តរជាតិទេអានឹងក្នុងដំណាក់កាលទី2 ហើយចំណែកការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតដោយសារខ្ញុំមានបទពិសោធន៍ជាង20ឆ្នាំខ្ញុំដឹងណាខ្ញុំដឹងដល់អញ្ចឹងខ្ញុំមិនមែនមិនមែននិស្សិតមានសញ្ញាបត្របញ្ញាបត្រជាន់ខ្ពស់ហើយមានលុយហើយបងលុយចូលរៀនថ្នាក់បណ្ឌិតបាននោះទេតែអញ្ចឹងដើម្បីចូលរៀនថ្នាក់បណ្ឌិតបានទៅសំខាន់ទៅរកគ្រូដឹកនាំសិនឲ្យគ្រូនឹងទទួលព្រមដឹកនាំសិនហើយខ្ញុំ បើនិស្សិតមកពីក្រៅអត់មានអត់មានដែររៀនអីជាមួយខ្ញុំសោះអត់ដែរស្គាល់គ្នាសោះស្រាប់តែមកចូលរៀនខ្ញុំអត់ទទួលទេខ្ញុំអត់ទទួលដឹកនាំទេទាល់តែមករៀនសាកជាមួយខ្ញុំសិនណាមិនដែរស្គាល់គ្នាសោះអាចមករៀនសាកជាមួយខ្ញុំបានខ្ញុំអត់មានយល់លុយយកអីទេរៀនសាកតាមអាទិត្យពីអាទិត្យដឹងហើយណាដឹងកម្រិតហើយនៅពេលដែលដឹងកម្រិតហើយបានខ្ញុំអាចទទួលឬសម្រេចចិត្តទទួលឬក៏មិនទទួលដឹកនាំ ពីព្រោះបទពិសោធន៍កន្លងមកណាវាបញ្ហាវាចេះដូចខ្ញុំធ្លាប់បាននិយាយចឹងណាអ្នកដែលមករៀនគណិតវិទ្យាមិនមែនគ្រប់គ្នា អាចមករៀនបានទេវាទាមទារឲ្យមានការបណ្ដុះបណ្ដាលមូលដ្ឋាន គ្រឹះតាំងពីថ្នាក់ក្រោមមកណាដល់ពេលអញ្ចឹងទៅ កាលណាយើងអត់មានមូលដ្ឋានគ្រឹះរឹងមាំនៅខ្ញុំបញ្យល់10ដងអត់យល់បញ្យល់20ដងអត់យល់ណាហើយគ្រូតែបញ្យល់10ដងអត់យល់20ដងអត់យល់គ្រូចាប់ផ្ដើមផ្សាយផ្សាតណាហើយ កូនសិស្សក៏សាយផ្សះដែរព្រោះកូនសិស្សបងលុយចង់បានសញ្ញាបត្រតែជុំបើធ្វើមិនបានធ្វើមិនមិនសាយផ្សះដូចគ្នាអញ្ចឹងឲ្យគ្រូឲ្យសិស្សចេះសាយផ្សះដាក់គ្នាទៅនៅអត់មានចេញជាស្អីទេអញ្ចឹងអានឹងជាបទពិសោធន៍ដែលខ្ញុំបានរៀនជាង20ឆ្នាំមកដែលបានជួបប្រទេសជាង20ឆ្នាំហ្នឹងអញ្ចឹងដើម្បីឲ្យខ្ញុំទទួលដឹកនាំតើខ្ញុំស្គាល់សមត្ថភាពនិស្សិតនឹងសិនតើអាចទៅរួចឬមិនទៅរួចបើខ្ញុំបរៀន ពីអាទិត្យអីទៅខ្ញុំរៀនបញ្យលហើយខ្ញុំដាក់កិច្ចការដាក់ homework ឲ្យធ្វើឃើញធ្វើបានឃើញមានសមត្ថភាពអាហ្នឹងទើបខ្ញុំទទួលដឹកនាំថ្នាក់បណ្ឌិតណាហើយខ្ញុំមិនដឹងគ្រូផ្សេងទៀតគេធ្វើយ៉ាងម៉េចទេប៉ុន្តែសម្រាប់ខ្ញុំអ្នកដែលបើសិនជាបានសញ្ញាបត្រពីបណ្ឌិតរបស់ខ្ញុំចេញពីខ្ញុំគឺមានសមត្ថភាពមិនចាញ់អន្តរជាតិទេពីព្រោះខ្ញុំបានចម្រាញ់ខ្លួនខ្ញុំណាខ្ញុំបានចម្រាញ់ខ្លួនខ្ញុំអត់មានការប្រឡងជ្រើសរើសទេប៉ុន្តែខ្ញុំចម្រាញ់ខ្លួនខ្ញុំចាចាបាទ ហើយកន្លងមកដូចឯកឧត្តមបណ្ឌិតជូចន្ទរីបាននិយាយចឹងណាណាក់បរិញ្ញាបត្រជាន់ខ្ពស់ខាងគណិតវិទ្យាក៏ដោយណាដូចថាមិនមែនចប់100%ទេណាជួនកាលបានតែ50ឬក៏40%ទេណាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ទៅចប់បានសញ្ញាបត្រចេញពីរាជរដ្ឋាភិបាលទៅហើយបើថ្នាក់បណ្ឌិតវិញប្រហែលជាបានទង់10ទៅ20%អីប៉ុណ្ណឹងទេណាចាចាមិនមែន អ្នកមករៀនទាំងអស់បានសញ្ញាបត្រពីរាជរដ្ឋាភិបាលទៅទាំងអស់គ្នាទេអញ្ចឹងសូមជ្រាប តែប៉ុណ្ណឹងបាទសូមអរគុណចាសូមថ្លែងអំណរគុណលោកបណ្ឌិតដែលបានលោកលោកបានបង្ហាញអំពីអឺ ការបង្រៀនចាការបង្រៀនការទទួល ការបដិបដាលក៏ដូចជាឆ្លើយតបទៅនឹងមតិសាធារណជនមួយចំនួនដែលលោកថាមករៀបដិទ្ធសភាហ្នឹងគឺដឹងតែបានសញ្ញាបត្រហ្មងគាត់រំពឹងមកពីផ្ទះហើយស្រាច់ហ្មងចង់និយាយថាសម្រាប់ចិត្តថាមកចុះឈ្មោះចូលរៀនហើយដឹងថាអូខេចុះហើយដឹងបានសញ្ញាបត្រហ្មងមកស្ដាប់ប្រសាសន៍របស់លោកបណ្ឌិតហៈធីរោមានអារម្មណ៍ថា ក៏តាំងតែងគួរសមដែរចាពីព្រោះទី1គឺវាតកតងជាមួយនឹងអឺមុខវិជ្ជាចាមុខវិជ្ជាគណិតវិទ្យាដូចដែលយើងដឹងថាវាជាមុខវិជ្ជាដែលមិនសូវជាងាយរៀនប្រហែលទេវាត្រូវការមូលដ្ឋានគ្រឹះដែលរឹងមាំអញ្ចឹងដូចដែលលោកបណ្ឌិតលោកមានប្រសាសន៍អញ្ចឹងមានន័យថាលោកត្រូវតេស្តមើលថាសិស្សគាត់អាចទៅរួចអត់អីអត់នេះគឺជាកត្តាមួយដែលទស្សនិកជនលោកស្ដាប់មកលោកថាដូចពិបាកនិស្សិតស្ដាប់មកដូចពិបាកប៉ុន្តែនេះគឺជា ចំណុចគ្រឹះសំខាន់ដែលទាមទារឲ្យអឺសិស្សនិស្សិតហ្នឹងគាត់មានសមត្ថភាពពេលដែលបញ្ចប់ទៅគឺគាត់ត្រូវជឿជាក់ថានឹងគឺជាអ្វីដែលគាត់ទទួលបានពីការបណ្ដុះបណ្ដាលនៅរាជរដ្ឋាភិបាលកម្ពុជាទោះបីជាយើងសម្រេចបាន10%ឬ20%ឬ30%ក៏ដោយប៉ុន្តែអ្វីដែលយើងយើងបដោះទៅគឺជាខ្លឹមចាគឺជាខ្លឹមដោយដែលអាដាមដិតសភាចាអាដាមដិតលោកមានប្រសាសន៍ពីខាងដើមមកអញ្ចឹងយើង មិនគិតលើបរិមាណទេយើងគិតលើគុណភាព មានន័យថាមានចំនួនច្រើនប៉ុន្តែអត់មានគុណភាព វាទៅជាបញ្ហាវាទៅជាបញ្ហាអញ្ចឹងសម្រាប់ដាច់ដោយឡែករាជបណ្ឌិតសភាកម្ពុជាដោយដែលអាយដាមបណ្ឌិតអាយដាមបណ្ឌិតសភាចានិងលោកបណ្ឌិតលោកមានប្រសាសន៍ទាំង3រូបមិញអញ្ចឹងគឺអះអាងដូចដូចគ្នាចាអះអាងដូចដូចគ្នាអ្វីដែលនាងខ្ញុំចាប់បាននៅចុងក្រោយគឺថាកុំរំពឹងថាមកហើយអាចចប់បានតែទាំងអស់លុះត្រាណាតែយើងប្រឹងប្រែងតែកិច្ចកាត់ខំប្រឹងប្រែងរបស់យើងនឹង ក៏យើងមិនមែនប្រឹងប្រែងតែឯងដែរគឺយើងមាន គ្រូដែលនៅចាំជួយអោបស្ទប់យោងយើងរហូតដល់យើងបានជោគជ័យចា៎ចុងក្រោយទៀតនាងខ្ញុំចង់ជម្រាបសួរសំណួរដដែលហ្នឹងណាអឺដូចដូចចង់និយាយថាយើងឆ្លើយទៅនឹងមតិមហាជនដែលលោកថាអញ្ចឹងណាចំពោះមុខវិជ្ជា គ្រប់គ្រងធុរកិច្ចវិញយ៉ាងម៉េចដែរចា៎មាននិស្សិតរបស់ ខាងមុខវិជ្ជាគ្រប់គ្រងធុរកិច្ចហ្នឹងដូចថាគាត់មកដល់កណ្ដាលទីងមានអារម្មណ៍ដូចយើងខ្សោះអស់កម្លាំងណាដូច ចង់ទៅផ្ទះវិញមិនអីចឹងណាតើមានទេលោកបណ្ឌិតគីសេរីវត្តចា៎បាទកន្លែងនេះខ្ញុំចង់បញ្ជាក់មិញឬខាងអ្នកនាងពិធីការនីបានលើកឡើងថាឲ្យតែមករៀនកុំសង្ឃឹមថាដឹងឲ្យជាប់ចាបាទមិនមែនវាន័យថាយើងអស់សង្ឃឹមទេបាទវាមិនខុសអីអំពីអ្នកទៅហាត់វិជាគុណនៅប៉ាក់សាវលីងទេបាទខ្ញុំសូមលើកជាលក្ខណៈសរសើរបន្តិចថាมันខុសពីអ្នកហាត់ជាគុណប៉ាក់សាវលីងទេបើយើងប្រកែឲ្យទៅចូលប៉ាក់សាវលីងធ្វើអី មកពីយើងអត់ចេះហ្នឹងហើយបានយើងចូលទៅប៉ាក់សៅលីងអញ្ចឹងពេលដែលយើងចូលទៅប៉ាក់សៅលីងគេបង្ហាត់ដែរមូលដ្ឋានសាច់ដុំឈរមិនជំហរមិនអីមិនខ្លះទី2ចុងក្រោយគឺមុននឹងចេញពីប៉ាក់សៅលីងមានដៅរនប៉ោងលើក្បាល6ចំណុច9ចំណុចហ្នឹងតតែប្របែកបន្ទប់លោហានចេញបានចាបន្ទប់លោហានហ្នឹងគឺជាការវាយតម្លៃ assessment នៅក្នុងការរៀនអញ្ចឹងដូចគ្នាខ្ញុំត្រឡប់មកការរៀននៅរៀបរដ្ឋសភាយើងចង់និយាយថា និស្សិតមកពិភពណាមិនសំខាន់ទេ និស្សិតខ្សោយបែបណាមិនសំខាន់ទេសំខាន់ថាមកដល់នេះហាត់សាច់ដុំទៅរួចអត់បាទអញ្ចឹងមានសាស្ត្រាចារ្យជួយណែនាំអំពីរបៀបហាត់សាច់ដុំនេះមូលដ្ឋានចំហនៃការសិក្សាស្រាវជ្រាវបែបណាមូលដ្ឋានសិក្សាឯកសារបែបណាមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់វិភាគទិន្នន័យបែបណាមូលដ្ឋាន econometric បែបណាបាទអញ្ចឹងសាស្ត្រាចារ្យសិតតែឯកទេសទាំងអស់នេះលោកបានមានជំនាញច្បាស់ហើយហើយគាត់នៅជួយគ្រប់គ្រងថានេះត្រូវបោះជំហានទៅមុខយ៉ាងម៉េចត្រូវដកមកជំហានមកក្រោយយ៉ាងម៉េច គឺបានណែនាំហើយពេលនោះគឺនិស្សិតជាអ្នកហាត់ខ្លួនឯងអញ្ចឹងបាននិស្សិតឧស្សាហ៍ព្យាយាមគាត់មានសាច់ដុំខ្លាំងគាត់ចូលបន្ទប់លហានគាត់វាយចាញ់បានហើយអញ្ចឹងនៅក្នុងរាជរដ្ឋាភិបាលមិនមែនជាការបណ្ដោះបណ្ដាលដោយយកបរិមាណទេគឺជាការបណ្ដោះបណ្ដាលដោយមានម៉ែត្រវាស់អញ្ចឹងម៉ែត្រវាស់មានអីខ្លះមានបន្ទុក attendant ដែលយើងរាប់ចូលទី2មានបន្ទុកអីទៀតមានបន្ទុក assignment មានបន្ទុក homework មានបន្ទុកប្រឡង midterm បាទនិងចុងក្រោយគឺបន្ទុកការពៀនខែមបត់ដែលមានសាស្ត្រាចារ្យ7រូប អញ្ចឹងមកមកមកមើលជប់ឲ្យចេញមិនបាន7រូបបើមានសាស្ត្រាចារ្យម្នាក់ឲ្យធ្លាក់มันអាចជាប់បានទេទាល់តែឯកភាពទាំង7រូបអញ្ចឹងក្នុងន័យនេះមានន័យថាបារារបាំងដែលយើងដាក់ឲ្យនិស្សិតផ្លោះនេះអ្នកដែលចេញទៅគ្មានតក់គ្មាននីលទេគឺចេញពីរៀនរដ្ឋាភិបាលទៅគឺទៅប្រកែបើមិនប្រកែផ្លោះហ្នឹងអត់បានទេបើអ្នកឯងមិនប្រកែមិនអាចបំបាយបន្ទប់លោហានចេញបានទេក្នុងបីបែបនេះអញ្ចឹងក្នុងន័យនេះខ្ញុំបញ្ជាក់ថាអ្នកដែលមករៀននៅរៀបរដ្ឋាភិបាលមកមុនដំបូងគ្រប់ប្រភព តែមកដល់យើងផ្លោះរបានេះបានគឺសត្វតនៈបកាយទាំងអស់ចឹងចេញពីរៀបនិព្វាយើងនិយាយអំពីគុណភាពបាទដែលយើងស្ដាប់ប្រសាសន៍លោកសាស្ត្រាចារ្យរបស់ខ្ញុំទាំង3រូបមានប្រសាសន៍ខាងដើមគឺលោកមានប្រសាសន៍ហើយថាមកដល់គឺមាននិខេបបតមានបារាមើលទៅយើងតឹងតែងបាទតឹងតែងហ្នឹងគឺមានន័យថាជួយជំរុញឲ្យនិស្សិតនឹងផ្លោះរបានឹងបានអញ្ចឹងយោងទៅតាមការព្យាយាមគ្មានអ្វីដែលយើងធ្វើអត់បានទេគឺយើងធ្វើបានឲ្យតែយើងព្យាយាមដូច្នេះ ខ្ញុំជឿជាក់ថាការបណ្ដុះបណ្ដាលនេះគឺនៅរៀបរដ្ឋាភិបាលប្រកាសជាមានគុណភាពដោយសារយើងមានបារាយើងមានរបាំងដាក់យ៉ាងច្រើនហើយជាពិសេសនៅពេលដែលការពីនិខេមបត់មិនមែនសាស្ត្រាចារ្យនៅរាជរដ្ឋាភិបាលតែតែមួយក្រុមទេដែលអ្នករៀបចំគឺមានអញ្ជើញសាស្ត្រាចារ្យពីខាងក្រៅឲ្យគាត់ចូលមកមានប្រកាសឲ្យសាធារណជនចូលមកស្ដាប់អញ្ចឹងបើសាធារណជនស្ដាប់ទៅវាអន់គេវាយតម្លៃបាត់ហើយថាអត់មែនការពីនឹងស្អីស្អីផងជាប់ តែមានសាធារណជនមានថាអញ្ចឹងណាមានតែគំនិតមួយចំនួនចេះលើកឡើងមើលឃើញអញ្ចឹងខ្ញុំថាបើសិនជាឃើញបែបនេះចង់ដឹងចូលមកសាកមកចោះឈ្មោះរៀននៅរៀបរដ្ឋាភិបាលបានដឹងថាតើរៀននៅរៀបរដ្ឋាភិបាលមានគុណភាពកម្រិតណាបាទសូមអរគុណចាសូមគោរពថ្លែងអំណរគុណលោកបណ្ឌិតចាអឺស្ដាប់ខាងធុរកិច្ចនេះខ្ញុំមានអារម្មណ៍ថាចង់រៀនខាងធុរកិច្ចវិញនេះរាល់ថ្ងៃហ្នឹងប៉ុន្តែមែនតើអឺប្រវត្តិដើមខ្ញុំនេះខាងវិទ្យាសាស្ត្រអប់រំទេចា ប៉ុន្តែយ៉ាងណាក៏ដោយនឹងខ្ញុំអឺពេញចិត្តពេញថ្លើមចាសុំសុំនិយាយអញ្ចឹងតែម្ដងទៅពេញចិត្តពេញថ្លើមចំពោះចម្លើយទាំងអស់ដែលអឺអាដាមដិតសុភាចាអាដាមបណ្ឌិត លោកបណ្ឌិត លោកបានស្រាយបំភ្លឺជូនទៅដល់ប្រិមត្តទស្សនិកជនសិស្សនិស្សិតទាំងអស់ដែលលោកមានចម្ងល់លោកក៏ចង់ដឹងថារៀនមុខវិជ្ជានីមួយៗនឹងប្រយោជន៍យ៉ាងម៉េចអីយ៉ាងម៉េចធ្វើការអីខ្លះ ក៏ស្រាយចម្ងល់ថាតើរាជវិទ្យាសភានឹងមានប្រព័ន្ធនៃការបណ្ដុះបណ្ដាលហ្នឹងបែបណាគួរជឿទុកចិត្តប៉ុណ្ណាមុននឹងសម្រេចចិត្តមករៀនត្រូវចំណាយលុយចំណាយពេលហ្នឹងតើគាត់អាចជឿបានទេនៅលើគុណភាពដូច្នេះក្រោយពីស្ដាប់ប្រសាសន៍របស់អឺអាដាមដិតសភាចាអាដាមដិតលោកបណ្ឌិតទាំង4រូបហើយសង្ឃឹមថាទស្សនិកជនសិស្សនិស្សិតទាំងអស់លោកនឹងធ្វើការសម្រេចចិត្តបានត្រឹមត្រូវ ទាំង ជ្រើសរើសស្ថាប័នក្នុងការបណ្ដុះបណ្ដាលទាំងជ្រើសរើសមុខជំនាញដែលខ្លួនស្រឡាញ់ពេញចិត្តចា៎ ជាចុងក្រោយនេះដែរតើអាយដាមបណ្ឌិតក៏ដូចជាអាយដាមបណ្ឌិតសុភាចាលោកបណ្ឌិត លោកមានមតិផ្ដាំផ្ញើយ៉ាងណាដែរចំពោះសិស្សនិស្សិតពីព្រោះសិតតែមានសិស្សនិស្សិត ដែលរៀននៅរៀបរដ្ឋសភាកម្ពុជាហើយក៏ដូចជាសិស្សនិស្សិតដែលនៅខាងក្រៅទៀតដែលមានបំណងនឹងចង់ចូលមកទទួលការបដិបដាលនៅរៀបរដ្ឋសភាកម្ពុជាតើអាយដាមបណ្ឌិតអាយដាមបណ្ឌិតសុភាចាលោកមានមតិផ្ដាំផ្ញើយ៉ាងណាដែរជូនទៅដល់និស្សិតនិស្សិតទាំងអស់នោះចា៎ សូមក្រុមជើងអាដាមដិតសុភាចា30មនីចាចូលដល់ផ្ដាំផ្ញើហើយផ្ដាំផ្ញើចាផ្ដាំផ្ញើឲ្យជាមតិជាមតិគឺភ្ជាប់ជាមួយនឹងដែលមានអ្នកដែលលើកឡើង ថាឲ្យតែចូលរៀនហ្នឹងគឺដឹងតែបានជាប់ហើយក៏ខ្ញុំក៏ធ្លាប់ឮ នៅខាងក្រៅទេមិននៅតែក្នុងរាជរដ្ឋាភិបាលកម្ពុជាទេអ្នកខ្លះគាត់ល្អូលល្ទាំថាមាននៅក្នុងស្រុកខ្មែរហ្នឹងគាត់និយាយថាសាលាណាទេណាអត់ចេះអីផងស្រាប់តែបានសញ្ញាបត្រអាហ្នឹងជាការផ្ដាំផ្ញើខ្ញុំណែនាំជាមួយគាត់តថាយើងចាប់ផ្ដើមពីខ្លួនយើងហើយយើងក៏មើលទៅលើអតិថិភាពទូទៅព្រោះនៅក្នុងប្រទេសណាក៏ដោយក៏វាមិនអាច perfect ណាវាគ្មានល្អថាឲ្យថា100%នោះទេអញ្ចឹងអាស្រ័យដែលយើង មើលទៅឃើញអាស័យដែលវាអវិជ្ជមានឬក៏វាមិនសូវល្អហ្នឹងយើងកុំដាក់នៅក្នុងខ្លួនហើយយើងយកអាស័យដែលជាគោលការណ៍ដែលល្អនេះយកមកដាក់ក្នុងខ្លួនយើងទៅអញ្ចឹងអានេះជាការប្រាំផ្ញើហើយនេះចង់មករៀននៅរាជបណ្ឌិតសភាកម្ពុជាគិតយ៉ាងម៉េចអំពីបណ្ឌិតសភាអានឹងជារឿងមួយប៉ុន្តែត្រូវតែផ្ចង់ចិត្តថាខ្លួនឯងគឺត្រូវតែមករៀនដើម្បីឲ្យវាមានសមត្ថភាពឲ្យវាមានអាការការកើនឡើងនៃចំណេះដឹង ដើម្បីជាប្រយោជន៍ទៅដល់ខ្លួនឯងផងជាប្រយោជន៍ទៅដល់គ្រួសារផងជាប្រយោជន៍ដល់ប្រទេសជាតិផងណាអាពាក្យអ្នកណានិយាយយ៉ាងម៉េចយ៉ាងម៉េចកុំដាក់ក្នុងខ្លួនច្រើនពេកណាដាក់ចិត្តដល់ខ្លួនឯងគឺធ្វើឲ្យទៅជាអ្នកខ្លាំងបុគ្គលម្នាក់ម្នាក់ខ្លាំងគឺប្រទេសជាតិខ្លាំងហើយនឹងជាពាក្យផ្ដាំផ្ញើតែប៉ុណ្្នឹងទេបាទចាសូមថ្លែងអំណរគុណអាយដាមដិតសុភាចាចាជាបន្តសូមជូនទៅអាយដាមដិតជូច័ន្ទដារីចាសូមអរគុណជាថ្មី បាទជាចុងក្រោយនេះ គឺសូមដាំផ្ញើទៅដល់អ្នកសិក្សាឬបងប្អូននិស្សិតទាំងអស់ជាពិសេស គ្រប់មុខជំនាញយើងដឹងហើយថាក្រោយពីការរៀនចប់គឺភាកច្រើនសតនៈคล้ายទៅជាអ្នកបង្ហាត់បង្រៀនតាមជំនាញនីមួយៗដូច្នេះតាមរយៈការអភិវឌ្ឍការរីកចម្រើនលូតលាស់នៃសង្គមជាតិក៏ដូចជាពិភពលោកដែលចេះតែមានការវិវត្តពី មួយថ្ងៃទៅមួយថ្ងៃដូច្នេះ កម្រិតនៃចំណេះដឹងក៏ចេះតែត្រូវការទៅតាមនឹងដែរ ដូច្នេះទាន់មានពេលវេលាទាន់មានឱកាសគឺដោយឯកឧត្តមបណ្ឌិតវិជាសោមសំនីក៏បានលើកឡើងដើម្បីអភិវឌ្ឍខ្លួនឯងបង្កើនចំណេះដឹងខ្លួនឯងទៅតាមការអភិវឌ្ឍនៃប្រទេសជាតិពីព្រោះយើងមិនមែននៅតែប៉ុណ្្នឹងទេកចំណេះដឹងយើងត្រូវតែចេះតែបង្កើនកើនទៅតាមកម្រិតដូចខ្ញុំបានលើកពីមុនហ្នឹងហើយពីមុនដោយសារយើងខ្វះធនធានមនុស្ស អញ្ចឹងបើនិយាយថាពីមុនពីដើមទៅទៀតណាយើងធ្លាប់កាលដែលយើងប្រទេសជាតិយើងទៅបានរំដោះមកនោះដែលយើងបាត់ធនធានមនុស្សស្ទើរតែអស់នោះបាទអ្នកចេះបង្រៀនអ្នកមិនចេះអ្នកចេះច្រើនបង្រៀនអ្នកចេះតិចណាប៉ុន្តែឥឡូវនេះធនធានមនុស្សយើងក៏ចេះតែកែហើយអញ្ចឹងអាកម្រិតនៃចំណេះដឹងនោះក៏តម្រូវការទៅតាមនឹងដែរណាបាទដូច្នេះការបង្ហាត់បង្រៀននីមួយៗមុខវិជ្ជានីមួយៗគឺត្រូវការ អភិវឌ្ឍនៃចំណេះដឹងពីកម្រិតមួយទៅកម្រិតមួយបាទដោយយើងបានលើកឡើងហើយថាចាប់ពីថ្នាក់បញ្ញាបត្រថ្នាក់បញ្ញាបត្រជាន់ខ្ពស់ចឹងថ្នាក់បញ្ញាបត្រជួសជាន់ខ្ពស់កាន់តែមានច្រើនមកហើយច្រើនច្រើនទៅគ្រប់កម្រិតនៃមុខវិជ្ជានីមួយមួយគឺត្រូវការកម្រិត នៃចំណេះដឹងនៃការបង្ហាត់បង្រៀនកាន់តែខ្ពស់ជាងនឹងទៅទៀតដូច្នេះថាតន់មានឱកាសតន់មានពេលវេលា ដែលតាក់ទងមុខជំនាញមួយមួយគឺយើងអាចចូលមកសិក្សាដើម្បីបង្កើនចំណេះដឹងនៃការអភិវឌ្ឍខ្លួនយើងជាបន្តទៅទៀតបាទសូមអរគុណចាសូមថ្លែងអំណរគុណឯកឧត្តមបណ្ឌិតជូច័ន្ទរី ដែលលោកបាន ផ្ញើជាសារចាជូនទៅដល់សិស្សនិស្សិតក៏ដូចជាប្រិមិត្តទស្សនិកជនទាំងអស់ដែលលោកកំពុងតែតាមដានទស្សនាកម្មវិធីរបស់យើងនាពេលនេះជាបន្តនាងខ្ញុំសូមជូនទៅ លោកបណ្ឌិតហធិរោចាសូម លោកមានបណ្ឌិត5មតិ5ផ្ញើយ៉ាងណាដែរជូនដល់សិស្សនិស្សិតក៏ដូចជាប្រិយមិត្តរបស់យើងដែលកំពុងតែតាមដានទស្សនានេះចា៎បាទអ្វីដែលខ្ញុំចង់ដាំផ្ញើគឺថាមុខវិជ្ជាគណិតវិទ្យាគឺជាមុខវិជ្ជាដែលសំខាន់ណាស់គេបង្រៀនគណិតវិទ្យាតាំងពីថ្នាក់ទី1មកនៅបណ្ដាលខានៃរាល់ឆ្នាំណាថាទី1ថ្នាក់ទី2រហូតដល់ថ្នាក់ទី12នៅគេបង្រៀនគណិតវិទ្យានឹងហើយឪពុកម្ដាយនៅ ក្មេងនៅទូចទូចត្រូវមើលមើលកូនយើងណាមើលកូនយើងអង្គុយធ្វើ homework អង្គុយរៀនឬក៏អត់ពីព្រោះមូលដ្ឋាន គ្រឹះគណិតវិទ្យាគឺតាំងពីថ្នាក់ទី1ទី2នឹងរហូតមកហើយដោយសារតែអឺនៅកូនយើងតូចតូចខ្លះណានៅមិនយកចិត្តទុកដាក់នៅសិក្សាគណិតវិទ្យានឹងបានជាមកដល់ថ្នាក់ទី7គេធ្វើតេស្តគេធ្វើតេស្តទៅ នឹកឃើញថាខ្សោយគណិតវិទ្យាគេឲ្យទៅរៀនថ្នាក់ពិសេសមួយថ្នាក់ខ្សោយនៅថ្នាក់ខ្សោយនឹងហើយថ្នាក់ខ្សោយនោះថ្ងៃក្រោយទៅគេឲ្យទៅរៀនខាងវិទ្យាសាស្ត្រសង្គមអញ្ចឹងណាហើយទៅប្រឡងបាក់ដប់វាមានចែកជាវិទ្យាសាស្ត្រសង្គមហើយនិងវិទ្យាសាស្ត្រពិតអញ្ចឹងដែរអញ្ចឹងទៅជាប់បាក់ដប់ខាងវិទ្យាសាស្ត្រសង្គមហើយស្រាប់តែឪពុកម្ដាយយើងចង់ឲ្យកូនមករៀនពេទ្យណាពេទ្យ គឺជាវិទ្យាសាស្ត្រពិសោធន៍ណានៅឬក៏ហក់មករៀនវិស្វករជាប់ខាងបាក់ឌុបខាងវិទ្យាសាស្ត្រសង្គមហក់មករៀនខាងវិស្វករហក់មករៀនខាងគណិតវិទ្យានៅទៅអត់រួចទេអានឹងយើងប្រឆាំងនឹងច្បាប់ធម្មជាតិណាយើងប្រឆាំងនឹងច្បាប់ធម្មជាតិគឺយើងអត់ឈ្នះធម្មជាតិទេធម្មជាតិដាក់កពិតណាដាក់យើងកពិតទៅវិញហើយណាលទ្ធផលគឺនៅគេគេអ្នកជាប់ខាងវិទ្យាសាស្ត្រពិត ជាប់បាក់ឌុបខាងវិទ្យាសាស្ត្រពិតគេមករៀនលេងលេងគេបានពិន្ទុ100ពីខ្ញុំទៅគេរៀនលេងលេងគេអត់មានប្រឹងអីទេណាប៉ុន្តែអ្នកដែលជាប់ខាងវិទ្យាសាស្ត្រសង្គមហ្នឹងហើយហក់មករៀនខាងនៅខាងវិទ្យាសាស្ត្រពិតរៀបមករៀនពេទ្យហ្នឹងរៀនមួយខ្ញុំប្រឹងណាបះដៃបះជើងហ្នឹងណាប្រឹងអស់សមត្ថភាពហើយប្រឡងធ្លាក់ក្ដុកវាខុសគ្នាអញ្ចឹងណាវាខុសគ្នាអញ្ចឹងយើងយើងមិនអាចប្រឆាំងនឹងធម្មជាតិបានទេកន្លែងហ្នឹង សូមឲ្យគោរពអាអាគោលការណ៍ធម្មជាតិគោលការណ៍ក្រសួងអប់រំដែល នៅ ប្រឡងបាក់ដប់ខាងវិទ្យាសាស្ត្រសង្គមហ្នឹងគួរតែទៅរៀនខាងសង្គមទៅណាហើយបើជាប់ខាងវិទ្យាសាស្ត្រពិតមករៀនខាងវិទ្យាសាស្ត្រពិតរៀនខាងវិទ្យាសាស្ត្រពិសោធន៍វាអត់មានបញ្ហាទេវាអត់មានបញ្ហាទេហើយលទ្ធផលធ្លាក់3មុខធ្លាក់4មុខធ្លាក់5មុខធំអត់បានដល់ឆ្នាំទី2ក៏លាឈប់រៀនឃើញទេវាអត់ឈ្នះធម្មជាតិយើងអត់ឈ្នះធម្មជាតិទេ ចឹងខ្ញុំមានការផ្ដាំផ្ញើតែប៉ុណ្្នឹងសូមអរគុណចាសូមថ្លែងអរគុណលោកបណ្ឌិតចាតាមអ្វីដែលលោកបណ្ឌិតបានផ្ដាំផ្ញើជូនដល់សាធារណជនសិស្សនិស្សិតទាំងអស់លោកផ្ដាំផ្ញើឲ្យយើងមើលអឺមើលអឹមទេពកសលនិស័យរបស់យើងចាតើយើងដឹងស្វែងយល់ថាយើង ទំនោរទៅខាងណាយើងទៅជាសាសសង្គមឬយើងទៅជាសាសពិតអឺ ក្នុងនាមជាឪពុកម្ដាយក៏ដូចគ្នាដែរត្រូវតាមដានកូនថាកូនយើងទៅ ខាងណាដើម្បីរុញឲ្យ ទៅតាមផ្លូវដែលគាត់ មាននិស្ស័យមានឧបនិស្ស័យមានទេពកោសលទៅជាមួយគ្នាហើយចាអឺចុងក្រោយដែរនាងខ្ញុំសូមប្រគល់អឺ ជូនទៅលោកបណ្ឌិតគីសេរីវត្តតើលោកមានមតិផ្ដាំផ្ញើយ៉ាងណាជាពិសេសចំពោះសិស្សនិស្សិតរបស់លោកបណ្ឌិតតែម្ដងក៏ដូចជាសិស្សនិស្សិត ចំនួនក្រោយក្រោយទៀតដែលលោកមានបំណងនឹងចូលមកសិក្សានៅរាជរដ្ឋាភិបាលកម្ពុជារបស់យើងនេះចា៎បាទសូមអរគុណជាថ្មីម្ដងទៀតអឺខ្ញុំចង់បញ្ជាក់ថានៅ រាជរដ្ឋាភិបាលកម្ពុជា គឺយើងផ្ដោតទៅលើការសិក្សាស្រាវជ្រាវបាទអញ្ចឹងការសិក្សាស្រាវជ្រាវនេះការបើកថ្នាក់ វិភាគទានស្រាវជ្រាវមានន័យថារៀនបង់ថ្លៃគឺក្នុងគោលបំណងដើម្បីលើកកម្ពស់គុណភាពអប់រំនិងការសិក្សាស្រាវជ្រាវដោយយើងមើលឃើញថាផ្នែកសិក្សាស្រាវជ្រាវមាននៅមានកម្រិតនៅប្រទេសកម្ពុជាហើយវិស័យនេះគឺជាវិស័យមួយដែលជួយឲ្យកំណើនសេដ្ឋកិច្ចមានសន្ទុះលឿនអញ្ចឹងការរុញឲ្យចលករសេដ្ឋកិច្ចលឿនគឺមានមេគុណ productivity នេះឯងដែលយើងហៅថាវិស័យ R&D research and development ហើយវិស័យ R&D នេះនៅប្រទេសយើងហាក់ដូចជានៅមានកម្រិតដោយយើងឃើញនិស្សិតមិនសូវចាប់អារម្មណ៍ទៅលើមុខវិជ្ជាវិទ្យាសាស្ត្រពិតបាទដោយលោកគ្រូសាស្ត្រាចារ្យបណ្ឌិតហតិរោមបានលើកឡើងបាទហើយនិស្សិតមួយចំនួនក៏គាត់មានការយល់ឃើញបាត់បែនជំនាញរបស់គាត់ខុសតាមជំនាញខុសតាមលក្ខណៈធម្មជាតិរបស់គាត់ហ្នឹងគឺធ្វើឲ្យគាត់ទៅចាប់យកជំនាញចុងក្រោយមួយគឺខុសបាទមានន័យថាបើយើងនិយាយពីម៉ូតូកង់មុខនោះ កង់ម៉ូតូសាន់យ៉ាន់ទៅហើយខ្នងនោះខ្នងអាគប់ទៅបាទតួនោះតួ ZR អញ្ចឹងទៅបាទអញ្ចឹងវាខុសកាលណាខុសសំណុំគ្នាយើងមើលម៉ូតូនឹងជិះក៏អត់ស្រួលដែរអញ្ចឹងដូចគ្នាបើយើងនិយាយពីជំនាញហើយបើយើងអត់តម្រង់ទិសជំនាញយើងពីបរិញ្ញាបត្រមកមកដល់ថ្នាក់បណ្ឌិតហើយយើងតាំងថារៀនដល់បណ្ឌិតហើយមិនដឹងចេះអីនឹងគឺយើងយល់ខុសហើយមកពីយើងមិនតម្រង់ទិសខ្លួនឯងយើងគិតថាឥឡូវនេះការពីខ្ញុំរៀនគ្រប់គ្រងរញ្ញធុតែឥឡូវដើម្បីស្រួលបានសញ្ញាបត្រខ្ញុំទៅយក គ្រប់គ្រងរដ្ឋបាលសាធារណៈទៅវាស្រួលជាងបាទហ្នឹងការយល់ឃើញរបស់យើងបែបហ្នឹងតែយើងខុសមានថាយើងធ្វើខុសជំនាញហើយតែបើយើងចង់តម្រង់ទិសជំនាញនេះវិញសូមងាកមកបរិញ្ញាបត្រជាន់ខ្ពស់ខាងរដ្ឋបាលសាធារណៈទៅហើយចាំបន្តយកបណ្ឌិតរដ្ឋបាលសាធារណៈទៅនឹងបានយើងតម្រង់ទិសទៅរួចអញ្ចឹងកលេចមកដល់រៀបរដ្ឋសភាអឺបើសិនជាយើងខុសជំនាញមកដល់រៀបរដ្ឋសភាបានឲ្យយើងរៀនជំនាញបន្ថែមសិនបាទកាលណាយើងរៀនបន្ថែមជំនាញហើយយើងតម្រង់ទិសរួចហើយ បានយើងបន្តទៅថ្នាក់បណ្ឌិតធ្វើការសិក្សាស្រាវជ្រាវនោះយើងបានដូរសបកម៉ូតូដូរចកូនម៉ូតូដែលវាខុសសំណុំហ្នឹងចេញដើម្បីដាក់អត្រូវសំណុំចូលអញ្ចឹងបានធ្វើឲ្យការសិក្សាយើងមានគុណភាពបាទទី2ខ្ញុំចង់បញ្ជាក់បន្ថែមទៀតថា ការបណ្ដោះបណ្ដាលនៅរាជរដ្ឋាភិបាលកម្ពុជា គឺมันមានការលំបាកនៅក្នុងការយកសញ្ញាបត្រទេឲ្យតែនិស្សិតមានឆន្ទៈនៅក្នុងការរៀន បាទអញ្ចឹងឆន្ទៈនៅក្នុងការរៀនបូកផ្សំជាមួយនឹងចំណេះជំនាញរបស់សាស្ត្រាចារ្យដែលជួយគ្រប់គ្រងបាទពេលនោះគឺនិស្សិតអាចទទួលបានភាពជោគជ័យនៅក្នុងការសិក្សានៅរាជរដ្ឋាភិបាលកម្ពុជាអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅនិស្សិតដែលមានបំណងចង់សិក្សានៅរាជរដ្ឋាភិបាលកម្ពុជាសូមរស់រានឡើងហើយទន់ពេលវេលាពេលវេលាកាលណាយើងទុកពេលវេលាកន្តយុនៅពិចារណាវែងឆ្ងាយទៀតគឺកោនខុសគេហៅថាកោនចំណាយបាទចំណាយនេះចំណាយអី ចំណាយពេលវេលាពេលដែលយើងអត់មានសញ្ញាបត្របណ្ឌិតយើងយឺតក្រោយគេមួយឆ្នាំយើងយឺតក្រោយគេ2ឆ្នាំយើងយឺតក្រោយគេ3ឆ្នាំយើងអត់បានយកនឹងមកគិតគេហៅថាបាត់ថ្លៃដើមឱកាសដែលយើងបាត់បង់កាន់តែយូរយូរទៅកាន់តែចាស់បាទពេលដែលកាន់តែចាស់គឺដល់ពេលវ័យដែលយើងត្រូវមានចំណូលខ្ពស់បំផុតបែរជាយើងចាប់ផ្ដើមចូលនិវត្តន៍បាទយើងអត់បានទទួលបានផលប្រយោជន៍ពីការសិក្សាទេការបណ្ដុះបណ្ដាលទេអញ្ចឹងហើយត្រូវតែចាប់ផ្ដើមចូលមកចុះឈ្មោះរៀនដើម្បីឲ្យ យើងឆាប់ទទួលបានសញ្ញាបត្រហើយនឹងទទួលបាននូវចំណេះដឹងរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសរបស់យើង ពីព្រោះប្រទេសរបស់យើងត្រូវការចាំបាច់ណាស់នៅធនធានមនុស្សបាទសូមអរគុណចាសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកបណ្ឌិតគីសរីវត្តចាគឺជាសារផ្ដាំផ្ញើដ៏មានតម្លៃបំផុតចំពោះសាធារណជនជាទូទៅក៏ដូចជាសិស្សនិស្សិតដែលកំពុងតែសិក្សាស្រាវជ្រាវទទួលការបដិបដាល ពីសំណាក់លោកបណ្ឌិតផ្ទាល់ក៏ដូចជាពីសំណាក់ស្ថាប័នរាជមន្ត្រីសភាកម្ពុជាចា៎ ពេលវេលាមានតម្លៃណាស់វ័យរបស់យើងក៏រឹតតែមានតម្លៃទៅទៀតនៅក្នុងវ័យមួយដែលយើងត្រូវធ្វើការដែលយើងត្រូវរលុយអឺស្រាប់តែយើងនឹកឃើញចង់មករៀនអាហ្នឹងវាជាការចំណាយខុសខុសវេលាចាអញ្ចឹងនៅក្នុងពេលនេះដែរនាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាយដាមបណ្ឌិតសភាចារអាយដាមបណ្ឌិតលោកបណ្ឌិតដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃចូលរួមនៅក្នុងកម្មវិធីរបស់យើងនាវេលាព្រឹកនេះចា ទស្សនិកជនទាំងអស់ដែលកំពុងតាមដានទស្សនាកម្មវិធីរបស់យើងដែលកំពុងផ្សាយបន្តផ្ទាល់នៅលើទំព័រ Facebook របស់រាជមន្ត្រីសភាកម្ពុជាក៏ដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្រាវជ្រាវនៃរាជមន្ត្រីសភាកម្ពុជា និងទំព័រ Facebook របស់ឯកឧត្តមបណ្ឌិតសភាចាសុកទូចជាទីគោរពនិងជាទីមេត្រីនេះខ្ញុំ សូមអនុញ្ញាតជម្រាបជូនថានៅរាជរដ្ឋាភិបាលកម្ពុជារបស់យើងនៅក្នុងពេលបច្ចុប្បន្ននេះយើងមានបណ្ដុះបណ្ដាលមុខវិជ្ជាមួយចំនួនដែលនេះខ្ញុំសូមរៀបរាប់ជូន មានវិទ្យាសាស្ត្រនយោបាយវិទ្យាសាស្ត្រសេដ្ឋកិច្ចវិទ្យាសាស្ត្រសុខាភិបាលវិទ្យាសាស្ត្រអប់រំរដ្ឋបាលសាធារណៈបច្ចេកវិទ្យាព័ត៌មាននីតិសាស្ត្រប្រវត្តិវិទ្យាភាសាវិទ្យាគណិតវិទ្យាទស្សនវិជ្ជាអក្សរសិល្ប៍កសិកម្មនិងអភិវឌ្ឍជនបទវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រសត្វសិល្បៈភាពយន្តសិល្បៈតន្ត្រីវិចិត្រកម្មដែលយើងផ្អែកទៅលើ ជំនាញគំនូរគ្រប់គ្រងធុរកិច្ចគ្រប់គ្រងទេសចរនិងមានមុខវិជ្ជាផ្សេងផ្សេងទៀតចា៎ ប្រសិនបើទស្សនិកជនទាំងអស់ប្រិយមិត្តទាំងអស់លោកចាប់អារម្មណ៍នៅក្នុងការទទួលការបណ្ដុះបណ្ដាលពីស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា លោកអាចទំនាក់ទំនងតាមដានព័ត៌មានតាមរយៈទំព័រ Facebook របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្រាវជ្រាវនៃរាជរដ្ឋាភិបាលកម្ពុជាឬទំព័រ Facebook របស់រាជរដ្ឋាភិបាលកម្ពុជានេះខ្ញុំសូមជម្រាបថាការបរិច្ឆេទនៃការចូលសិក្សាវគ្គថ្មីរបស់យើងនឹងចាប់ផ្ដើមនៅខែ11ខាងមុខនេះហើយចា៎ កម្មវិធីនៃការកិច្ចពិភាក្សាទុកមូលនៅក្នុងវគ្គទី1របស់យើងនៅ ពេលនេះបានឈានមកដល់ទីបញ្ចប់ហើយនឹងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាយដាមបណ្ឌិតសភាចាអាយដាមបណ្ឌិតលោកបណ្ឌិតដែលបានចំណាយពេលវេលាដែលមានតម្លៃផ្ដល់ជាចម្លើយផ្ដល់ជាកតិមតិផ្ដាំផ្ញើដ៏មានតម្លៃចំពោះសាធារណជនទាំងអស់ចំពោះសិស្សនិស្សិតទាំងអស់ដែលកំពុងតែតាមដានទេសនាកម្មវិធីរបស់យើង។ នាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនទាំងអស់ដែលបានចំណាយពេលតាមដានកម្មវិធីរបស់យើងតាំងពីដើមរហូតដល់ចប់សូមអឺខន្តីអភ័យទោសចំពោះកំហុសដែលកើតឡើងជាយថាហេតុនៅក្នុងកម្មវិធីរបស់យើងហើយនេះខ្ញុំក៏សូមជម្រាបជូនថាកម្មវិធីកិច្ចពិភាក្សាតុកមូវគ្គទី2របស់យើងនឹងផ្សាយបន្តជូន ទស្សនានៅថ្ងៃទី30ខែតុលាឆ្នាំ2021តាមពេលវេលាដដែលចា៎ដូច្នេះសូមប្រិយមិត្តទាំងអស់រងចាំទស្សនាកំបីអខានឡើយខណៈពេលនេះនាងខ្ញុំសុភ័ក្រនិងលោកបណ្ឌិតជីវគ្មិនទាំង4រូបសូមអរគុណនិងសូមជម្រាប លា សន្យាជួបគ្នានៅកម្មវិធី លើក្រោយទៀតចា៎សូមអរគុណសូមជម្រាបលាចា៎